ណាជាបឋមខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរាគ្រប់ព្រះអង្គសូមចម្រើនពរលោករស្រីនាងកញ្ញាញញឹមពុទ្ធបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលពធកម្ពុជាក្រមពាត់រតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃអាទិត្យ 1300ខែផល្គុនឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវថ្ងៃទី19ខែមីនាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនេតិពិភាក្សាឬក៏សំឡេងនេតិសំឡេងសិទ្ធិមនុស្សដើម្បីពលរដ្ឋខ្មែរក្រមកម្មវិធីរបស់យើង គឺផ្ដោតទៅលើ ចំណេះដឹងពុទ្ធិហើយនឹងអឺ សិទ្ធិមនុស្សផ្សេងៗដើម្បីផ្ដល់នៅពុទ្ធិផ្សេងៗដល់ប្រជាពលរដ្ឋរបស់យើងជាពិសេសគឺយុវជនរបស់យើងថ្ងៃនេះយើងមានកិច្ចពិសេសដើម្បីរាយការណ៍អំពីកិច្ចប្រជុំអំពីសហព័ន្ធរបស់យើង ដែលអគ្គលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រមរបស់យើងជា សាខានៅខាងស៊ីក្រុងស៊ីដនីរបស់យើងបានទៅប្រជុំជាមួយនឹងគណៈគណៈកម្មការនយោបាយនៃសហព័ន្ធខ្មែរកម្ពុជាក្ររបស់យើង ពេលនេះយើងនឹងនិមន្តមកចូលរួមក្នុងកម្មវិធីរបស់យើងដើម្បីនឹងធ្វើសេចក្តីរាយការណ៍ខ្លះៗពាក់ព័ន្ធទៅក្នុងកិច្ចប្រជុំនៃបំណាច់ឆ្នាំរបស់សហព័ន្ធរបស់យើងឥឡូវយើងសូមស្វាគមន៍ប្រិយមិត្តមកជួបពីវាគ្មិនយើងតែម្ដងគុំទៀនសុខសប្បាយទៀនបាទមកស្កាបអង្គគ្រូណែថ្ងៃនេះ គុណចាស់គ្រប់អង្គដែរណាណាទៀតថ្ងៃនេះកណាមានក្តីសមណោះរីករាយបាននិមន្តគុណចាស់មកចូលរួមតែមួយអង្គហើយនឹងមានវាគ្មិនមកពីខាងខេត្តកម្ពុជានៃទី នៃរាជាណាចក្រកម្ពុជារបស់យើងនេះគាត់ចង់សួរនាំអំពីបញ្ហាខ្លះខ្លះវាពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សហើយនឹងកិច្ចនយោបាយរបស់សហព័ន្ធរបស់យើងឥឡូវយើងសូមជួបជាមួយគុណម្ចាស់សិនដើម្បីធ្វើសេចក្តីរាយការណ៍ខ្លះខ្លះពាក់ព័ន្ធទៅក្នុងកិច្ចប្រជុំលទ្ធផលនៃការចូលរួមប្រជុំរបស់គុណម្ចាស់នៅ ក្នុងពិធីប្រជុំនៅអំណាចឆ្នាំ2023ចូល2024ហើយនឹងមានលទ្ធផលយ៉ាងណាសូមគុណចាស់រាយការណ៍ដោយតទៅណាសូមមុនទាំង បាទសូមអរគុណពីចម្ងាយណាអឺមែនតែនខ្ញុំគណាអឺសូមអភ័យទោសខកខានបានចូលរួមជាមួយព្រះអង្គគ្រូពីសប្តាហ៍កន្លងហើយអឺដោយពងជាប់រវល់ប្រជុំផងហើយមានដំណើរទៅជួបប្រសង់នៅឯ Washington DC ណាស់ក៏តាមគោលការណ៍លើកឡើងរបស់ គណៈកម្មការអន្តរសាសនាអឺកិច្ចប្រជុំដែលចាប់ផ្ដើមកាលពីថ្ងៃទី10 11និង12ខែមីនាឆ្នាំ2023រាប់ថាជាកិច្ចប្រជុំប្រចាំឆ្នាំផង ហើយដំណាច់ឆ្នាំផងនៅឆ្នាំ2022បូកត្រប់ការងារហើយនឹងពិនិត្យមើលកិច្ចការជាបន្ទាន់ខ្លះ ហើយនឹងកិច្ចការមួយចំនួនទៀតពាក់ព័ន្ធទៅដល់ការលើកកម្ពស់ផ្នែកការអប់រំយុវជនហើយនឹងពង្រឹងទៅតាមមូលដ្ឋាន សាខាតំបន់នានាធំធំទៅតាមទ្វីបណាជាបឋមខ្ញុំគណៈប្រគេនទូលពីគេបង្កើននៅគណៈកម្មការនយោបាយបានសម្រេចកិច្ចបង្កើនព័ន្ធផ្សព្វផ្សាយ ឲ្យមានសមត្ថភាពទូលាយថែមទៀតដើម្បីចូលរួមអប់រំប្រជាប្រដ្ឋយើងនៅឯមាតុភូមិផង ហើយនឹងលើកកម្ពស់ការបំពាក់បំពាន់ផ្នែកបច្ចុប្បន្នភាពថ្មីថ្មីជូនទៅដល់ជាប្រដ្ឋនៅតាមតំបន់នានាទាំងជុំវិញសហរដ្ឋអាមេរិកហើយនឹងទ្វីបនានាទៀតណាមួយវិញទៀត ផ្នែកខាងប្រសង់ប្រសង់នឹងក៏រៀបចំប្រមូលព្រះប្រគុណប្រធានអន្តរសាសនាមកពីកាណាដាតូងតូព្រះគុណធីធីថាម៉ូលោកបានចាត់តាំងបន្ថែមនៅសមាជិកសមាជិកាអត់សមាជិកនៃប្រសង់យើងហ្នឹងនៅក្នុងអន្តរសាសនាហ្នឹងថែមមួយចំនួនទៀតអឺ មានថែមកុហកម្នាក់នៅរដ្ឋតេឆាសជាលេខាធិការទី2ហើយនឹងប្រសង់នៅជុំវិញសហរដ្ឋអាមេរិកដូចមានស្នើព្រះអង្គគ្រូចូលរួមតំណាងខាងផ្នែកខាងប្រទេសអូស្ត្រាលីហើយនៅទីនោះមានខ្ញុំកូណាស្រាប់ហើយព្រះអង្គគ្រូនិងព្រះអង្គគ្រូនឹងចាត់ចែងបន្ថែមជាបន្តទៀតក្នុងថ្ងៃអនាគត នៅក្នុងបាយការចុងក្រោយដែលទទួលការបូកសរុបនឹងផ្នែកខាងផែនយុវជន ផែនយុវជននឹងទទួលបន្ទុកអន្តរជាតិធំធំសម្រាប់តំណាក់តំណងទៅអង្គការសហជីវជាតិផងទៅក្រសួងការបរទេសតាមប្រទេសនានាផងតាមបណ្ដាអន្តរជាតិ អង្គការអន្តរជាតិមួយចំនួនដែលមានទីតាំងកាយាល័យនៅអង្គការសហជីវជាតិហើយជ្រើសរើសថែមន្ត្រីដតីទៀតឲ្យមកជួយការងារនៅក្នុងក្រមយុវជនហ្នឹងពេលនាវសំមេតាបេតាមេតាជួយគិតគូរពីរឿងទៅថាពិនិត្យមើលនៅកូនចៅ ដែលអាចមានលទ្ធភាព ជួយកិច្ចការងារសហព័ន្ធហើយផ្នែកខាងស្ត្រីក៏គាត់ស្នើសុំដែរអឺតាមសាខានានាប្រសិនអាចបើអាចជ្រើសរើសផ្នែកស្ត្រីបានសូមមេត្តាជួយ ពិនិត្យរឿងកិច្ចការស្ត្រីនឹងមកចូលរួមអឺដតីទៀតមានខាងតំបន់គឺថាទូនីតិគណៈកម្មការនយោបាយទាំងអស់ ត្រូវតែមានកិច្ចចុះទៅជួបជាប្រដ្ឋជាធម្មតាណាអឺលក្ខណៈពិសេសមួយគឺថាអញ្ជើញទៅបំពេបំពាន់ផ្នែកកិច្ចការបច្ចុប្បន្នភាពថ្មីថ្មីជាប្រចាំជូនទៅដល់តាមតំបន់ហើយនិងតាម សាខានានាឲ្យតាន់ពេលមួយវិញទៀតគឺជាការចោះទៅស្ទាបស្ទង់ជាមួយនឹងប្រជាពលរដ្ឋ អំពីទំនាក់ទំនងរបស់ពួកគាត់ នៅខាងក្រៅទៅឲ្យបងប្អូន នៅ ក្នុងប្រទេស នៅក្នុងទឹកដីកម្ពុជាក្រមយើងហ្នឹងមានទុកលំបាកយ៉ាងណា មានតំណែងអីពិសេសពិសេសយ៉ាងម៉េចអឺយើងប្រមូលប្រមូលកិច្ចការទាំងនឹងមកដើម្បីរៀបចំនៅផែនតស៊ូនានាព្រោះជួនកាលនៅតាមតំបន់ខ្លះជ្រៅជ្រៅអឺ ប្រជាពលរដ្ឋរបស់យើងខ្វះទំនាក់ទំនងគ្នាអញ្ចឹង នៅ ខាងក្រៅនេះជាទូទៅ យើងនៅ ខាងក្រៅជុំវិញពិភពលោកទាំងអស់បងប្អូន ស្វ័យក្រមយើងនិទានខ្លួនមកនៅប្រទេសដែលមានលទ្ធិជាតបតៃនេះតែងតែមានការតំណែងតំណងជួយទៅដល់បងប្អូនគាត់ជាលក្ខណៈឯកជនអញ្ចឹងបងគ្រូណាស់ទេបាទអញ្ចឹងការចោះអឺរបស់គណៈកម្មការនយោបាយទៅតាមគ្រប់ទីកន្លែងអឺ និមន្តផងអញ្ជើញផង មានប្រសង់មានកុហករបស់យើងហ្នឹងចោះធ្វើការមានញឹកចឹងទៅ យើងនឹងទទួលបានលទ្ធផលអាចគ្រប់ជ្រុងជ្រោយជាងបច្ចុប្បន្ននេះណាហើយផ្នែកខាងអន្តរសាសនា មានកម្មវិធីមួយដែលផ្នែកខាងនយោបាយឋានអន្តរសាសនាហ្នឹងត្រូវជួយអបឋមទៅដល់កិច្ចការផ្សព្វផ្សាយព័ត៌មាន ចឹងកិច្ចការផ្សព្វផ្សាយព័ត៌មានដែលទៅពង្រីកសមត្ថភាពរបស់ខ្លួននោះអឺមានការសហប្រតិបត្តិការពីយកឋានអន្តរសាសនារបស់ប្រសង់យើងហ្នឹងពលប្រសង់ថ្ងៃក្រោយត្រូវដើរតួសំខាន់អឺត្រូវមានការតំណាក់តំណងនេះលោកកុហកម្នាក់ហ្នឹងទៅតាមក្នុងរូបថតហ្នឹងលោកកុហកម្នាក់ហ្នឹងអឺ គឺជាបញ្ញវន្តយើងចេញ ពីសាកលវិទ្យាល័យពុទ្ធសាសនា នៅព្រៃនគរផងហើយសប្តាហ៍នេះគាត់មានកិច្ចការល្អផ្សើរដំណើរការតំណងជាទូទៅនៅរដ្ឋតិចសាគាត់ណាណាអឺគិតអំពីនិយាយអំពីចំណុចប្រសង់ប្រសង់ចាប់ពីពេលនេះតទៅគឺ កិច្ចការរបស់ប្រសង់មានមានការពឹងពាក់ច្រើនថា ទួលនីតិប្រសង់ខ្មែរក្រមរបស់យើងដែលជាកូនចៅផ្ទាល់របស់ប្រជាប្រដ្ឋយើងពងរងទុកលំបាក ជាសាច់ញាតិសន្តានឆាយលហិតរបស់បងប្អូនផ្ទាល់របស់គ្រប់ប្រសង់គ្រប់អង្គទាំងអស់ដែលបានភៀសខ្លួនចេញមកខាងក្រៅ យើងមិនអាចបណ្ដោយឲ្យរដ្ឋអំណាចវៀតណាមបន្តអឺធ្វើទុកបុកម្នេញដល់ប្រជាប្រដ្ឋយើងតទៅទៀតទេអញ្ចឹងប្រសង់ត្រូវតែបង្កើននៅ សមត្ថភាពការងារនៅខាងក្រៅហើយជួយយកចិត្តទុកដាក់បន្ថែមទាំងដោយព្រះអង្គគ្រូធ្វើអញ្ចឹង គឺទស្សនៈទូទៅរបស់ព្រះសង្ឃនឹងចង់ស្នើសុំឲ្យមានការចូលរួមអប់រំ ស្មារតីឲ្យ ប្រជាប្រដ្ឋរបស់យើងនឹងអឺពង្រឹងនៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់យើងឲ្យគាត់មកត្រឡប់មកវិញទៅតាមពីព្រោះអឺដូចអឺនៅសល់តែសម្រាប់ចាស់ចាស់យើងទេដែលនៅដឹងរឿងរ៉ាវរបស់យើងច្រើនលក្ខណៈ សិក្សាតស៊ូជាប្រពៃណីពីដើមមកយ៉ាងម៉េចយើងត្រូវថែទាំអញ្ចឹងសហប្រតិបត្តិការគ្នាឲ្យស្អិតរមួតហើយយើងព្យាយាមស្វះស្វែងអំពាវនាវរកថាវិការ ដើម្បីជួយឧបត្ថម្ភទៅដល់ព័ន្ធផ្សព្វផ្សាយរបស់យើងផងអឺម្លេចទៀត យើងយើងរំពឹងទៅដល់នេះដោយព្រះអង្គគ្រូបង្ហាញអញ្ចឹងគឺថាការអប់រំ ការអប់រំ គឺជាទិសដៅសម្បកចម្បងហើយនឹងសំខាន់ផុតសម្រាប់សមត្ថភាព តស៊ូវែងឆ្ងាយរបស់យើងផង សមត្ថភាពកិច្ចការរដ្ឋបាល សមត្ថភាពសង្គមគិច្ចជួយមើលថែទាំគ្នាអឺ ក្បួនខ្នាតអីជាច្រើន យើងត្រូវ តម្រែតម្រង់ឲ្យត្រង់ផ្លូវត្រឡប់មកវិញព្រោះអនាគតរបស់យើងចង់ថែរក្សាខ្លួនយើងឲ្យ រឹងមាំបងគ្រូតើយើងគួរផ្នែកហ្នឹងណាណាហើយយើងមើលឃើញថាទិសដៅសហព័ន្ធយើង មានដាក់ជាគោលដៅយ៉ាងម៉េចដែរទាន ចំពោះកិច្ចអភិវឌ្ឍប្រកបដោយចីរភាពរបស់ របស់អង្គការសហជីវជាតិបានដាក់ចេញហើយតើយើងមានសហព័ន្ធមានដាក់គោលការណ៍អ្វីដែរទេអឺលោកអធិបតីមានការជំនុំមួយ នៅទីក្រុងបាងកកនៅចុងខែមីនាហ្នឹងបងគ្រូបាទអឺរៀបចំអញ្ជើញទៅហើយចុងខែប្រហែលជាល្បាក់ថ្ងៃ25គាត់នឹងអញ្ជើញទៅនឹងប្រជុំពីមិនត្រឹមតែ បញ្ហា SDG នឹងទេ មានទៅដល់ការប្រែប្រួលធាតុអាកាសហើយ បញ្ហាប្រឈមនៅទឹកដីកម្ពុជាក្រោមយើង យើងត្រូវគិតពីចំណុចវិទ្យាសាស្ត្រដែលពិភពលោកបានយល់ដឹងកាន់តែច្រើន ហើយទទួលស្គាល់ថានឹងមានការប្រែប្រួលធាតុអាកាសដោយពិតប្រាកដនៅក្នុងថ្ងៃអនាគតហ្នឹងគេយកចិត្តទុកដាក់ណាស់ពីបញ្ហាដែលគេ ធ្វើការព្យាករថាយើងអាចប្រឈមជាមួយនឹងការជន់ជន់ដឹកយងនៅតំបន់វាលទំនាបទន្លេមេគង្គរបស់យើងហ្នឹងហ្នឹងគឺទឹកដីកម្ពុជាក្រោមយើងនឹងឯងអញ្ចឹងកិច្ចខិតខំប្រឹងប្រែងតវ៉ានៅលើការពង្រឹងនៅផ្នែកការពារតកតងទៅដល់នៃការ រលាយនៅទឹកកកហើយអាចជន់មកក្នុងផ្នែកដែនដីកម្ពុជាក្រោមរបស់យើងហ្នឹងដែលរដ្ឋវៀតណាមទទួលបានការឧបត្ថម្ភពីអង្គការជំនួយក្រុមប្រទេសមួយចំនួន នៅលើ ពិភពលោកហើយនិងអង្គការសហជីវជាតិក៏ប៉ុន្តែមានការចាត់ចែងទៅទៅលេងប្រព័ន្ធការពារនៅដែនដីកម្ពុជាក្រោមយើងនឹងយើងមើលឃើញមានតិចតួចមែនទែន តាមដែលព័ត៌មាន ដែលបាន ដឹង គឺថាមានធ្វើទំនប់ខ្លះនៅឯតាមតំបន់ជ័យសមុទ្រអឺភូមិភាគខាងខាងត្បូងរបស់យើងហ្នឹងដែនដី ម្ដុំពលាវទឹកខ្មៅហើយជ្រញយហ្នឹងក៏ប៉ុន្តែទឹកប្រៃចាប់ដើមហូរចូល មកក្នុងតំបន់ទឹកដីដីស្រែចម្ការរបស់ប្រជាពលរដ្ឋយើងនឹងកាន់តែច្រើន ហើយមានមានការផិតភ័យខាងព្រះតាពាំងនោះក៏អញ្ចឹងប្រឈមជាមួយនឹងទឹកចំនួនគួរឲ្យព្រួយបារម្ភនោះសិតតែជាករណីដែលយើង អាចប្រម៉ែប្រមូលគួរគាត់បីប្រម៉ែប្រមូលផោះតាងដើម្បីនឹងបង្ហាញឲ្យអន្តរជាតិបានឃើញថាការស្វះស្វែងរក កិច្ចការពាររបស់រដ្ឋអំណាចវៀតណាមកុំនេះនឹងមានតាមកម្រិតណាអ្វីត្បិតថាយើងមិនទាន់ច្បាស់នៅ របៀបតែគេចាត់ចែងធ្វើហើយនឹងផែនការរបស់គេនៅមានអាកំបាំងខ្លះដែលយើងពិបាកតាមដានហើយយើងខំប្រឹងពង្រឹងនៅលទ្ធភាពដែលយើងអាចរកប្រជាប្រដ្ឋយើងដែលជាយុវជនមានការយល់ដឹងច្រើននៅក្នុងស្រុកហ្នឹងឲ្យជួយតាមដានរឿងហ្នឹងដើម្បីធ្វើបាយការមកព្រោះតំណាក់តំណងយើងកាន់តែមានគេធ្ពុកតំណាក់តំណងមួយយើងជាបន្តបន្តដែរបងគ្រូ ហើយយើងមានច្រើនណាយើងមានឃើញគេបន្តស្ពុកអ្នកនងដោយគេឃើញពន្លឺខ្លះខ្លះនៃការតស៊ូនឹងហើយក្រាទេហើយសកម្មភាពរបស់យើងកាន់តែច្រើនខ្ញុំកណាបានអឺដើរទៅបានប្រមាណរដ្ឋដែរ4 5រដ្ឋដែរនៅនេះគាត់តែ ក្នុងមួយកន្លែងមួយកន្លែងត្រូវរងចាំទៅដើម្បីតំណែងណាបងប្អូនយើងខ្លះមិនសូវមានពេលមានពេល បានទៅចុងសប្តាហ៍កន្លែងខ្លះគាត់មានពេលទនេតែមួយថ្ងៃទេអញ្ចឹងណាហើយមួយថ្ងៃហ្នឹងគាត់ឆ្លៀតទៀតព្រោះមួយថ្ងៃហ្នឹងគាត់ឆ្លៀតពេលធ្វើការអីគាត់ដែលគាត់សន្សំត្រៀមថាចាំធ្វើការថ្ងៃឈប់សម្រាកហ្នឹងហើយឆ្លៀតខំបង្ជួបយើងទៀតអញ្ចឹងកិច្ចការយើងអឺ នៅមានឧបសគ្គខ្លះខ្លះប៉ុន្តែយើង មានពេលវេលាទៅដល់ផ្ទះសម្បែងស័យឋានទីស្នាក់នៅរបស់គាត់នឹងដើម្បីទទួលព័ត៌មានដោយផ្ទាល់ហើយយើងព្យាយាមធ្វើកិច្ចការនឹងមែនទែនទាំងជាមួយនឹងស្ថាប័នដែលពាក់ព័ន្ធអឺក៏ខាងផ្នែកយុវជនហើយលោកអនុធានម៉ៅនីនឹងជាមួយលោកអឺធានប្រាក់សុវត្ថិ ណាហើយនឹងអឺទីប្រឹក្សាជូសកូពើហ្នឹងក៏គាត់ខំជួយខ្លាំងណាស់តំណាក់តំណងអឺខ្ញុំកណាឮសូរថាមានផែនការរៀបចំទៅពិនិត្យមើលឋានការនៅប្រទេសអូស្ត្រាលីប្រហែលជាមានការរៀបចំអីអឺក្នុងឆ្នាំក្រោយក្រោយហ្នឹងចាំមើលលោកចន្ទោគាត់រៀបចំ ជាមួយយ៉ាន់បូណាតនៅទីក្រុងមែលប៊នមើលអឺនឹងបានសម្រេចលទ្ធផលប៉ុណ្ណា ហើយដតីពីនឹងទៀតក៏ប្រសិនបើព្រះអង្គគ្រូអាចជួយបានបាទអាចមានពេលខ្លះអឺព្យាយាមជួយ ពង្រឹងផ្នែកប្រសង់នៅទីនោះដោយអង្គគ្រូទទួលបាន ការតែងតាំងឲ្យជា ប្រធាន ផ្នែកអន្តរសាសនា នៅទ្វីបអូសៀអានីហ្នឹង ខាងប្រសង់នៅញូហ្សេឡង់ខ្ញុំកណាឃើញវត្តណាវត្ត Nelson ហ្នឹងគឺថាមានកម្មវិធីមួយគេធ្វើរៃអង្គាសអាហារភោជនអីដើម្បីផ្ដល់ទៅឲ្យកិច្ចការរបស់ខ្មែរក្រមនៅវត្តណាឃើញជាបរិបទអីលើកទងខ្មែរក្រមនឹងអធិកធម្មដែរហឹមព្រះអង្គគ្រូមានមិត្តភ័ក្ដិនៅឯខាង New Zealand នឹងខ្លះទៅហើយជុំវិញអឺនឹងជាការสนុំពរទៅតាមរយៈខ្ញុំកណាហើយខ្ញុំកណាជឿថាព្រះអង្គធានទីទីធម្មោនឹងច្បាស់ជាមានអ្នកត្រង់ទៅហើយលោកនឹងបន្តខំប្រឹងតាក់ទងបន្ថែមទៀតអឺយើងកំពុងព្យាយាមអឺតាក់ទងទៅជួបខាងអឺ ដេចគុណដាឡៃឡាម៉ាណាហើយស្រាវជ្រាវមើលមានដូចជាខាងផ្នែកប៊ូតានអីហ្នឹងក៏មាន ចាប់ដើមធ្វើការងារនឹងដែរផ្នែកអន្តរជាតិនេះនិយាយទៅរវល់ច្រើនហើយខំបង្រោគ្នា បង្រោគ្នាជាបញ្ញវន្តនឹងជា បណ្ឌិតខ្លះទៅ ជាអនុបណ្ឌិតខ្លះទៅបរិញ្ញាបត្រខ្លះទៅដើម្បីមកជួយ ការងារកាន់តែច្រើនទៅច្រើនទៅតំណាក់តំណងច្រើនវែងឆ្ងាយបងគ្រូហើយសុទ្ធតែជាការប្រើប្រាស់នៅភាសាហឹមអញ្ចឹងទៅបានខំខំពង្រឹងខាងផ្នែកបញ្ហាប្រសងនោះឲ្យបានច្រើនបន្តិចដើម្បីជួយ ការងារសហព័ន្ធហ្នឹង គេគិតថាលើកឡើងនោះវិចារណាដំណើរដែលប្រសង់តាមវត្តនានាគួរគប្បីពង្រឹងចលនារបស់ខ្លួនដោយសារយួនអុកលុកចូលវត្តហើយតែបើប្រសង់មិនខំប្រឹងខ្នះខ្នែងឲ្យតាន់ពេលវេលាទេ គឺថាយើងមានបញ្ហាហើយពេលដែលគេអុកលុកចូលវត្តណាណាអុកលុកចូលវត្តពាក់ព័ន្ធទៅដល់អឺផ្នែកអក្សរសាស្ត្រ ហើយនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលទៅតាមបែបប្រពៃណីរបស់យើងដែលមានយូរហើយនោះណាទេណា ដែលមានយូរហើយតគេព្រះអង្គគ្រូជ្រាបស្រាប់ហើយរបៀបដឹកនាំវត្តនៅខាងអឺទឹកដីនៅស្រុកថៃនោះក៏ដូចគ្នាជាមួយយើង ហើយខាងប្រជាណាចក្រកម្ពុជាក៏ដូចគ្នាដូច្នេះបញ្ជាក់ឲ្យឃើញថា ការដឹកនាំរបស់យើងនៅក្នុងភូមិភាគ ភាកធំទាំង3នៃព្រះនៃអតីតអាណាចក្រខ្មែរហ្នឹងគឺមានរបៀបតែមួយ មានរបៀបតែមួយ បានន័យថាជា ប្រទេសតែមួយ ប្រទេសតែមួយភាសាតែមួយអ្វីក៏តែមួយប៉ុន្តែខេត្តអ្វីបាននៅខាងទឹកដីដែលនៅប្រទេសថៃមានការ ប្រព្រឹត្តនឹងលអៀងចាស់ពីយើងបំពីវាមាននានាការ វាយលុបចូលពីវិជាសាស្ត្រផ្សេងអញ្ចឹងណាហើយឥឡូវរបៀបយើងទៅជាមាន ប្រសង់សមាជិករដ្ឋសភាវាទៅជាមានអឺប្រសង់រណសេប្រសង់សាមគ្គីស្នេហាជាតិមាន ប្រសង់មហាយានទៅធ្វើការជាមួយគ្នាហេតុអីចាំបាច់ទៅដូរត្រាសម្រាប់ធ្វើបោះពុំសម្រាប់បោះបញ្ជាក់វត្តនីមួយៗ ទៅដូត្រាទៅជាអក្សរយួនសោះអីហ្នឹងអស់ហ្នឹងសិតទៅទៅពិនិត្យឡើងវិញទាំងអស់ដើម្បីពង្រឹងស្ថាប័នវត្តអារាមរបស់យើងនៅកម្ពុជាក្រមហ្នឹងឲ្យបានល្អប្រសើរត្រឡប់មកវិញនោះសិតតែយើងត្រូវពឹងពាក់ទៅលើអឺសំណាក់និស្សិតដែលចេញពីសកលវិទ្យាល័យចេញពីវិទ្យាល័យ ទៅតាមប្រទេសនានាផង ទៅតាមទីប្រជុំជនកន្លែងផ្សេងៗនានាផងដើម្បីមកចូលរួមធ្វើការនោះឲ្យមានសិទ្ធិភាពខ្ញុំកណាមើលឃើញកិច្ចការហ្នឹងចាំផ្លេតបងគ្រូណាស់ទេហ្នឹងហើយគោលដៅនៃសហព័ន្ធរបស់យើង ដែល កំពុងតែធ្វើដំណើរទៅ ដើម្បីទាមទារនូវសិទ្ធិសេរីភាពរបស់យើង គឺយើងត្រូវការធនធានមនុស្សធនធានមនុស្សគឺជាអឺ ដុំដ៏សំខាន់ជាធនធានដ៏សំខាន់ដែលយើងទាំងអស់គ្នា ជាពិសេសគឺប្រសងដែលគុណចាស់បានលើកឡើងយើងគោលគោលដៅរបស់យើង ដែលធ្វើដំណើរវិញឆ្ងាយគឺត្រូវការធម្មពលត្រូវការកម្លាំងត្រូវការធនធាន ជាពិសេសគឺអាហាររូបធម្មនិយាយពីសេដ្ឋកិច្ចគឺថាត្រូវការនៅបច្ច័យ4បច្ច័យ4ហ្នឹងយើងត្រូវការបច្ច័យ4ទី1យើងត្រូវមាន ប្រព័ន្ធសេដ្ឋកិច្ចរបស់យើងដំណើរការបានល្អផ្នែកខាងប្រជាពលរដ្ឋរបស់យើង មានការងារធ្វើល្អហើយប្រជាពលរដ្ឋជាយុវជនរបស់យើង មានការសិក្សារៀនសូត្របានចំណេះដឹងខ្ពង់ខ្ពស់មានធនធានល្អយើងនឹង ធ្វើដំណើរទៅបានលឿនប៉ុន្តែបើសិនយើងខ្វះធនធានមនុស្សការធ្វើដំណើររបស់យើងប្រកាសជានឹងដើរយូរដែរគុណចាស់មានឃើញមានមានយកទិសដៅ គេហៅថាចំណុចសំខាន់របស់យើងដែលយើងត្រូវនិយាយពីអំពីមុខព្រួយមិនគេថាមុខព្រួយ ស្រួចស្រួចដំណើរមុខស្រួចរបស់យើងតើអ្វីទៅជាដំណើរមុខស្រួចឧទាហរណ៍ថាមុខព្រួយរបស់យើងវាមានអាចុងស្រួយទេតើយើងមានអ្វីជាជាយដំដើម្បីទម្លុះនៅផ្ទាំងសិលាដល់ដល់រឹងមាំទេអឺឥឡូវនឹងមុខស្រួចតាមដែល ប្រសង់យើងបានជួបជុំគ្នាលើកនេះហើយយើង មាន4ដណ្ដាប់ព្រះអង្គក្នុងនោះក៏មាន បញ្ញវន្តថ្មីពី3អង្គដែរមានបណ្ឌិតមកពីកន្លែងសកលវិទ្យាល័យផ្សេងផ្សេងហើយពីព្រះអង្គទៀតខ្ញុំគូណា បាន ទៅជួបដោយផ្ទាល់ ចឹងកិច្ចការប្រសង់ព្រោះបច្ចុប្បន្នភាពហ្នឹងគេវាយលុកចូលវត្តដូចខ្ញុំកណាទូលចឹងណាអញ្ចឹងចុងចុងខ្មៅដៃហ្នឹងចុងស្រួលចុងក្រោយហ្នឹងព្រះអង្គគ្រូមានបន្ទូលហ្នឹងបើនិយាយភាសាអង់គ្លេសគេហៅគេថា top top ហ្នឹងលើកំពូលហើយអា tip នោះអា tip ហ្នឹងចុងចុងពោចបំផុតអាកន្លែងស្រួយបំផុតទៅទៅទៅបុកទម្លុះទៅមុនគេហ្នឹង ណាទេណាអាធិបហ្នឹងគឺប្រសង់ហើយដល់ថប់បន្តទៀតហ្នឹងគឺយុវជនណាទេអញ្ចឹងយុវជនយើងគឺថាយើងកំពុងចលនាកំពុងចលនាដល់ពេលប្រសង់ត្រូវដើរតួទៅប្រសង់ដើរតួទៅយើងគិតថាពីដើមមិញ សម័យមុនតាំងពីសម័យតស៊ូជាមួយប្រាំងនៅ ប្រជាណាចក្រកម្ពុជាក៏ប្រសង់ក៏ទៅទៅមុនសម័យយើងតស៊ូដំបងដំបង បាតកម្មដំបងដំបងជាមួយនឹងរដ្ឋអំណាចវៀតណាមសេរីនោះណាស់ទេប្រសង់យើងនៅជួរមុខហើយកាលនោះយើង មានទាហានគ្នា យើងទៀតដល់ជួរមុខជាមួយគ្នាតែឥឡូវពេលនេះសហព័ន្ធបាន អំពាវនាវប្រសង់ហើយខ្ញុំកណាបានចូលរួម ជាមួយនឹងគណៈអន្តរសាសនាបាទដោយគុណធីធីថាម៉ូហ្នឹងអរគុណអញ្ចឹងចាប់ចាប់តិចវឿនចង់ជម្រាបសួរតិចបាទចាប់ចាប់ចាប់បាននេះនេះនេះឃើញជុំហើយគុំគុណចាស់ទៀតឃើញឃើញបងអូសុខសប្បាយណ៎នឹកកលឹកនឹកកលឹកពេលពេលជា អញនោះអូបានមួយខ្ញុំដើរតាមយកតាមរូបថតមកល្អណាស់អរគុណសុខសុខសុខសុខសบายវាសុខសบายសុខសบายបងបងសុខសบายស្មានបងអរគុណនេះចូលខែក្តៅហើយចូលខែក្តៅអូខេមិនដឹងចាំបន្តិចទៀតមើលអាចទៅលេងព្រះអង្គគ្រូបានដឹងតនការដល់ណាហើយមានការរីចម្រើនយ៉ាងណា ឥឡូវវាធ្វើបន្ទប់គាត់ទាំងកំពុងធ្វើបន្ទប់បាទចាំចុងចប់ហ្នឹងសំសួរកិច្ចការងារបន្ថែមជារបៀបផ្ទាល់បន្តិចចឹងណាត្រឡប់មកវិញហ្នឹងឯកិច្ចការសំខាន់បងគ្រូជំហានទី1តាមដែលប្រសង់យើងជំនុំព្រោះមានការអំពាវនាវពីគណៈកម្មការផងហើយប្រជាពលរដ្ឋទាំងប្រធានបណ្ឌនានាក៏យល់ឃើញចឹងដែរអឺ យើងចង់ឲ្យប្រសង់ហ្នឹងជួយចលនាការងារព្រោះជាទូទៅបងប្អូនកម្ពុជាក្រមយើង គឺថាមិនដែលឃ្លាតចេញពីវត្តអារាមទេអង្គគ្រូជាប្រាប់នៅទីណាក៏អញ្ចឹងយើងលេខលេងតែអឺប្រជាប្រដ្ឋយើងខ្លះយើងបាញ់និយាយក៏បានដែរពួកគាត់អឺ សិក្សាហើយមិនសូវជាចិត្តស្និទ្ធជាមួយនឹងវត្តអារាមក៏គាត់បានចិត្តស្និទ្ធតែដោយឡែកជាប្រដ្ឋខ្មែរក្រោមយើងគឺថានៅជាប់ជាមួយវត្តនឹង ជាប្រពៃណីនឹងច្រើនរយឆ្នាំមកហើយចាំបងគ្រូយើងនៅក្នុងគំនាបនៅក្នុងការតស៊ូសពគ្រប់បែបយ៉ាងជ្រោកពួន ជួយ រំដោះគ្នាទៅវិញទៅមកហ្នឹង គឺថា កូនចៅដែលជាប្រសង់ខ្មែរក្រមនឹងគឺនៅជាប់ជាមួយនឹងញាតសាលោហិតដែលរងទុក្ខលំបាកទាំងអស់មិនមើលនៅស្ងៀមហើយពិចារណាអីទេគឺថាឲ្យតែមានការងារទៅជួយគ្នាគឺរត់ទៅជួយភ្លាមដូចខ្ញុំណានឹកឃើញថាសម្ដេចសង្ឃរាជជួនណាតថាប្រសង់យើងពីដើមមានភ្លើងឆេះផ្ទះឆេះអីនឹងជួយទៅបលុតភ្លើង ផងដងទឹកស្រោចផងជួយទៅរំដោះ អីវ៉ាន់ផងជួយនាំមនុស្សចុះមកខាងក្រោមនឹងផង គឺជួយរបៀបអញ្ចឹងរបៀបក្នុងពេលដែលមានទុកភ័យដែលមាន ការជិះជាន់ហ្នឹងគឺប្រសង់ហ្នឹងដើរតួជាមួយគ្នាឥឡូវភាពអសន្នដែលគេចូលមករົບគួនទៅដល់ស្ថាប័នវត្តអារាមរបស់យើងឈានមកដល់ហើយដូចខ្ញុំកណា ទូលមួយព្រះអង្គគ្រូមួយឆ្នាំពីរឆ្នាំហើយនោះណាណាទាំងថា ខ្ញុំកណាប្រកាសអាសន្នយូរហើយពេលដែលគេចាប់លោកចូលហ្នឹងហើយឥឡូវដូចយើងគិតចឹងដូចការជជែកគ្នាដោយការមើលឃើញអញ្ចឹងចាប់ដើមអុកឡុកឈានចូលទៅដល់ការបួសចូលទៅបំរើពុទ្ធសាសនារបស់យើងហ្នឹងក៏ប្រសងមហាយានហ្នឹងឆ្លៀនពៀនរុគូនចូលមកដែររឿងហ្នឹងដែលអន្តរជាតិមើលឃើញកាន់តែច្បាស់ហើយទៅតាមលិខិតអស់ទាំងហ្នឹងយើងយកទៅបង្ហាញគេ ជាផោះតាងល្អដែរដែលគេសរសេរហើយសរសេរហ្នឹងគេគិតថាកន្លែងខ្លះគេអឺបញ្ឆោតញុះញង់ឲ្យប្រសង់ខ្មែរក្រមគ្នាយើងនឹងធ្វើបាបគ្នាយើងប៉ុន្តែខាងបរទេសរដ្ឋាភិបាលដែលគេមានបទពិសោធន៍ជាមួយនឹងបបកុំនេះផ្ដាច់ការកុំនេះដែលឆ្លៀនពៀនហ្នឹង គេដឹងថានេះគឺជាការញុះញង់ធ្វើឲ្យសង្គមប្រជាសាស្ត្រខ្មែរក្រមនឹងអឺដូចតែធ្វើបាបគ្នាឯងប៉ុន្តែអ្នកបាតដៃដូចមាន ភាសាខ្លះអ្នកនយោបាយខ្លះគេប្រើពាក្យថាបាតដៃទី3នោះណាទៀតណាបាតដៃទី3នោះនៅ ពីក្រោយនោះអាបាតដៃនោះយើងអត់មើលឃើញសមោលហើយវា ហើយជៀសវាងមិនប្រឡាក់ឈាមដោយដល់បាតដៃវាទៅវារុញពីក្រោយខ្នងណាបងគ្រូមួយក៏យាចាំពីក្រោយខ្នងអញ្ចឹងទៅកាន់បំណងឬកាន់មួយដែកប្រហោងអីភ្ជង់ពីក្រោយអញ្ចឹងទៅដើម្បីឲ្យគ្នាយើងនឹងជល់គ្នាទៅយើងបន្តរងគ្រោះយើងរបួសស្នាមទាំងសងខាងទៅហើយគេគ្រប់គ្រងហើយគេបន្ទន់យើងជន់ពីលើម្ដង នឹងគឺជាចំណុចមួយដែលខ្ញុំកណាសំរំលឹកទៅដែរគ្នាយើងទាំងនៅខាងក្នុង ទាំងនៅខាងក្រៅព្រោះមកទល់ម៉ោងនេះឲ្យគ្នាយើងខ្លះនឹងនៅ មានព្រួយបារម្ភព្រួយបារម្ភថាអមិនចង់ចេញមុខពេកក្រែងលោត្រូវការទៅស្រុកទៅអីនឹងមានការព្រួយបារម្ភអីព្រោះនៅតែមានការភ័យរឿងហ្នឹងហើយខ្ញុំកណាវាចេះតែឆ្ងល់ខ្ញុំកណាមានកន្លែងខ្លះកណាសួរតាតាតា យួនឆ្លៀនពៀនទឹកដីយើងជិះជាន់ធ្វើបាបយើងចង់បំបត្តិបពធអរិយធអក្សរសាស្ត្រភាសារបស់យើងប្រពៃណីរបស់យើងចោលទៀតហើយយើងនៅខ្លាចយួនទៀតណាបានថាអូការបណ្ដោយឲ្យអ្នកមនុស្សអាក្រក់នឹងចេះតែបន្តបំផិតភ័យយើងបាន ហើយភាគច្រើនបានរៀនសូត្រត្រឹមត្រូវទៀតពេលយើងនិយាយភាសាហ្នឹងភាគច្រើនបានរៀនសូត្រត្រឹមត្រូវខ្ញុំគណថារឿងហ្នឹងវាមិនគួរកប់អីទេបើយើងបណ្ដោយរបៀបនេះបណ្ដោយរបៀបនេះ គឺគឺ100%ធ្វើដំណើរទៅរកការអន្តរាយនឹងឯងណារកការអន្តរាយថ្ងៃទៅទុកឆ្ងាយយូរទៅទៀតយើងពិបាកស្រង់វានៅតែស្រង់បានតែប៉ុន្តែវាឆ្ងាយរយៈពេលវែងទៅទៀត ឥឡូវយើងមើលឃើញពលឺក្លាហានហើយយល់ដឹងចាប់ដើមចង់ចង់សិក្សានៅប្រព័ន្ធច្បាប់ហ្នឹងកាន់តែច្រើនឡើងគួរកប់បីយើងយើងជួយជំរុញគ្នាអានាវានឹងដូចថាកង់វាកម្រើកហើយណាបងគ្រូក្រាទៀតណាកង់ចាប់ដើមវិលវាចេញពីភក់ភក់លបាប់ជ្រៅនឹងយើងរុញឡើងមកដល់គោវាចាប់ដើមវិលសន្សំសន្សំហើយឥឡូវត្រូវការកម្លាំងជួយរុញអញ្ចឹងណា បាទដល់ពេលកម្លាំងដែលយើងរវល់តែគិតព្រួយបារម្ភរឿងឈរមិនតាន់ត្រង់ណាបាទនៅក្នុងភក់នៅក្នុងភក់នោះវាទុនឡើយចាក់ខំប្រឹងឈររកកន្លែងមមប៉ុន្តែយើងវានៅតែមានការព្រួយបារម្ភរឿងរកកន្លែងជន់ប៉ុន្តែបើយើងជន់ឈប់ហើយយើងមានកង់យើងវិលផង យើងយើងឈប់ផងយើងយើងកំពុងតែធ្វើដំណើរដល់ហើយ ចង់និយាយថាពីកាលណា ដែលយើងចេះច្បាប់ អានច្បាប់យល់ច្បាប់ទៅអាហ្នឹងជើងរបស់យើងឈរនឹងឯងណាស្មារតីយើងរឹងមាំឯងដល់ពេលហើយយើងចាប់ដើមដៃយើងទាំងពីរយើងរុញទៅអាហ្នឹងទៅអាកង់នោះវាចាំទៅតាណាហ្នឹងហើយអូខេអញ្ចឹងនៅ ក្នុងកិច្ចប្រជុំហ្នឹងយើងឃើញថាមានសមាជិកមកពីខាងគ្រប់តំបន់ទេណាមកពីស្រុកខ្មែរឃើញមានប្រមាណជាតំណាងនេះសមាមាន2នាក់ អស់3នាក់រួមទាំងអឺកញ្ញាបវរកញ្ញាមួយផងណាអឺស្រីណែតស្អីតកូលគាត់ស្អីទេឆនឆនស្រីណែតណាហើយថាច់សូរីណា ជាអនុប្រធានអង្គការស្ត្រីស្ត្រីខ្មែរក្រមហ្នឹងហើយលោកថាច់ឡែនជាប្រធានមិត្តសមាគម ហើយកម្ពុជាក្រោមលោកថាច់ឡែនអើពីរអ្នកហ្នឹងនៅ ទីនេះទាំង3អ្នកហ្នឹងនៅ ទីនេះដល់ហើយទេអឺមានការអញ្ជើញទៅទីនេះទីនោះជាមួយនឹងបងប្អូនជាប្រដ្ឋយើងមួយចំនួនអឺចង់ជួបគាត់ហើយលោកខាច់ឡែននោះក៏មានមិត្តភ័ក្តិគាត់ធ្លាប់តស៊ូយូរអង្វែងហើយគាត់មានមិត្តភ័ក្តិច្រើនដោយមួយវិញទៀតដោយគេឃើញសកម្មភាពរបស់លោកខាច់ឡែនហ្នឹងអឺ មានសកម្មភាពគួរឲ្យកត់សម្គាល់មែនទែនសកម្មខ្លាំងទាំងរដូវកូវីដទាំងក្រោយមកការធ្វើបានសម្គាល់ឲ្យប្រជាពលរដ្ឋខ្មែរក្រោមហ្នឹងសម្រាប់បានរបស់មិត្តសមាគមតាមបាយការរបស់លោកខាច់ឡែន គឺថាមានការទទួលស្គាល់ពីអាជ្ញាធរនៅប្រជាជាតិកម្ពុជា ដើម្បីយកបានមិត្តសមាគមចេញឲ្យសម្គាល់ថាជាខ្មែរក្រមហ្នឹងគាត់ងាយដោះស្រាយទៅផ្នែកលិខិតបទដ្ឋានផ្សេងផ្សេងដែលពាក់ព័ន្ធហើយមួយវិញទៀតគាត់អាចធ្វើជាផោះតាងបង្ហាញអំពីការបញ្ជាក់អំពីមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅឯរាជធានីភ្នំពេញហើយនឹងមានសាខានៅតាមប្រទេសទៀតគឺជួយច្រើនអឺ ក្នុងពេលដែលអត្តសញ្ញាណបាន ថ្មីប្រជាប្រដ្ឋនៅវៀតណាមហ្នឹងគេបំបត្តិនៅសាសរបស់យើងណាយើងជាសាសខ្មែរណាណាពូជម្បោពូជសាសខ្មែរហ្នឹងគេលុបឈ្មោះនឹងចោលពីអត្តសញ្ញាណប័ណ្ណគេអត់មានទេបោកប្រឆោតយើងអញ្ចឹងយើងត្រូវធ្វើវិធីមួយចេញបានបញ្ជាឲ្យប្រជាប្រដ្ឋខ្មែរក្រមដែលអញ្ជើញមកឡើងមក ដើម្បីគាត់ទទួលបានលទ្ធភាពមួយចំនួនទៅតាមការតំណែងតំណងនៃអង្គការខ្មែរក្រមរបស់យើងនៅ ប្រទេសកម្ពុជាហ្នឹងដូចអញ្ចឹងហើយខាងខាងយុវជនមកពីអឺរ៉ុបគឺកញ្ញាពុទ្ធានីនឹងមាន ទទួលអាហារូបករណ៍ពិសេសពីអង្គការសហជីវជាតិ ជារឿងមួយល្អដែរដែលអង្គការសហប្រជាជាតិបាន ផ្ដល់អាហារូបករណ៍ឲ្យយុវកញ្ញាយើងទទួលអាហារូបករណ៍ទៅសិក្សាផ្នែកខាងច្បាប់ អន្តរជាតិសិទ្ធិមនុស្សអីហ្នឹងណា ជាកតញ្ញូរបស់សហព័ន្ធសមាជិករបស់យើងណាហើយខ្ញុំគណាទៅតាមរយៈនេះខ្ញុំគណាអំពាវនាវសារជាថ្មី ចំពោះយុវជន មេត្តាចូលរួមជួយ កិច្ចការសហព័ន្ធពលយុវជនក្រោយនឹងអឺយើងក៏មានច្រើនភាសាបងគ្រូនៅស្រុកប្រាំងយើងទៅការភាសាប្រាំងទៅខាងអ៊ីតាលីយើងទៅការភាសាអ៊ីតាលីអឺប្រទេសហូឡង់ក៏ទៅការភាសាហូឡង់មានយុវជននៅអាល្លឺម៉ង់អីចឹងយើងត្រូវការភាសាអស់ទាំងនឹងដើម្បីតាក់ទងគេ ជា ពិសេសនៅខាងអឺរ៉ុបនឹងយើង មាន ការលេចធ្លោមែនទែន ថ្មីថ្មីហ្នឹងបងគ្រូណាស់ទេថ្មីថ្មីហ្នឹងមានអង្គការមិនរដ្ឋាភិបាលអង្គការអន្តរជាតិនានា ជាដៃគូដែលគេឃើញ website ដែលគេឃើញនៃរបាយការណ៍របស់យើងដែលបណ្ដែតផ្ញើទៅអង្គការសហជីវជាតិ UNPO អីហ្នឹងមានអង្គការនៅប្រទេសអង់គ្លេសនោះជួយសរសេរជួយសរសេរតំណែង ក្តៅក្រហាយស្ដីអំពីអឺការសាងសង់សាលាឆោទៀននៅភូមិកណ្ដែកណោះគេបានឃើញរបាយការណ៍អង្គការសហជីវជាតិផងគេបានឃើញការតវ៉ារបស់ប្រជាពលរដ្ឋយើងហើយគេដឹងតំណែងអំពីស្ថាប័នអន្តរសាសនាហើយមួយវិញទៀតពេលដែលយើងទៅប្រជុំនៅ Washington DC ហ្នឹងយើងបានជួបអង្គការអន្តរជាតិជាច្រើនទៀតហើយហើយក្រុមអ្នកសិក្សា នៅតាមសកលវិទ្យាល័យគាត់ចុះទៅស្រាវជ្រាវនោះគាត់សុំសុំអនុញ្ញាតចូលទៅសិក្សាស្រាវជ្រាវអំពីសាសនានានាដែលមានវិបត្តិហើយកំពុងរងនៅការជិះជាន់ពីអញ្ញាធម៌ណាអញ្ញាធម៌ផ្ដាច់ការណាប្រទេសក្រមប្រទេសការណារដ្ឋាភិបាលដែលមិនសូវជាគោរពច្បាប់អន្តរជាតិហើយបង្ើយកន្តើយជាមួយ ហត្ថលេខាដែលខ្លួនបានចុះហត្ថលេខាជាមួយនឹងអន្តរជាតិអង្គការសហជីវជាតិហ្នឹងណាអញ្ចឹងគេខំប្រឹងសេជួយជួយសេគេសើព័ត៌មានហើយថ្ងៃនោះទូលព្រះអង្គគ្រូដែរយើងបានជួបសម្ភាសជាមួយនឹងទូរទស្សន៍3 4ទូរទស្សន៍ local របស់សហរដ្ឋអាមេរិកហ្នឹង ណាទាំង គេឃើញស្បង់ជីវរហើយមកប្រជុំជារបៀបប្រសង់ពុទ្ធសាសនាហ្នឹងគឺអំណាចតើបងគ្រូមិនធម្មតាទេណាយើងយើងទៅកន្លែងណាក៏មិនច្រឡំគេដែរវាលិចធ្លោជាងគេមកពីពណ៌យើងនោះពណ៌ពណ៌ក្រហមខ្លះទៅពណ៌ទឹកក្រូចខ្លះទៅហើយពណ៌លឿងចាស់នឹងខ្លះទៅណាអញ្ចឹងធ្វើឲ្យមានការចាប់អារម្មណ៍ហើយ សាសនាដតីដតីទៀតនឹងបើខាងលទ្ធិហិណ្ឌូជួបយើងសំពះហ្មងដូច ដូចកាលអង្គគ្រូឲ្យខ្ញុំកណាទៅស៊ីដនីអញ្ចឹងណាទេពួកហិណ្ឌូនឹងស្ដាច់ស្ដាច់សង្ឃគេមន្ត្រីធំធំរបស់គេជួបយើងនឹងសំពះគោរពគេស្រឡាញ់រាប់អានយើងហ្មងជឿថាក្រមពុទ្ធសាសនានេះអឺភិក្ខុភិក្ខុហ្នឹងគឺថាសក្រមចតុបារិសុទ្ធសិលណាក្រុមសន្តិភាពហ្នឹង ក្រុមចាគឺថាយើងពេលអបសម្បទាភ្លាមមានចតុបារិសិទ្ធសិលពេញខ្លួនម្ដងអញ្ចឹងគេទទួលការគោរពដោយដោយពេញចិត្តរបស់គេ គេដឹងថាទទួលអានិសង្ឃណាហើយមានម្នាក់ទេមកជជែកគ្នាគេថាខ្ញុំថែរក្សាសិលដែរគេមហាយានណោះណាខ្ញុំថែរក្សាសិលដែរប៉ុន្តែសិលខ្ញុំទោះបីគេប្រៀបធៀបជាមួយផ្សាមណេណា ថាខ្ញុំថែរក្សាសិល10បើប្រៀបធៀបជាមួយសាមណេរពុទ្ធសាសនានឹងខុសគ្នាឆ្ងាយសិល10របស់សាមណេរនឹងដូចជាធ្ងន់ជាងពួកខ្ញុំហ្នឹងហ្នឹងគាត់និយាយភាសាហ្នឹងខ្ញុំគណាអស់ចាតហើយយើងមានការភ្ញាក់ផ្អើលហ្មងគូភ្ញាក់ផ្អើលជាមួយនឹងគេចាប់អារម្មណ៍ជាមួយយើងជាពិសេសខ្ញុំកណាធ្វើដំណើរញឹកញាប់ជុំវិញសហរដ្ឋអាមេរិកហ្នឹងវាជួបមនុស្សច្រើននោះណាណា គេសុំថតរូបជាមួយ នៅ តាមពេលយើងអង្គុយចាំនៅ ជើងយន្តហោះអីហ្នឹងអ្នកសិក្សាក្រុមអ្នកសិក្សាស្រាវជ្រាវហ្នឹងហ្មង ភាគច្រើនណាសិក្សាស្រាវជ្រាវ គេមកសួរហើយគេមកសួរយើងប្រតិបត្តិទៅតាមបែបណា ប្រតិបត្តិសមាធិហ្នឹងគេគេចង់សួរអំពីគ្រូណា ប្រតិបត្តិទៅតាមគ្រូណាគេមានស្ថាប័នគ្រូ សមាធិនោះ ហ្នឹងហើយហើយគេសួរខ្ញុំកណាថាខ្ញុំប្រតិបត្តិទៅតាមបុត្តាអត់ខ្ញុំមានគ្រូណាឥឡូវគ្រូមានតែមួយអ្នកទាំងអស់គ្នានឹងគ្រូរៀនចេញតាមពីមួយទាំងអស់គ្នានឹងប៉ិនគេរៀបចំជាជារបៀបគេថាគេចង់គេចង់ទុកប្រសម្មាសម្ពុទ្ធនៅនៅអីលើឲ្យផុតទៅប៉ុន្តែមិនគេចង់បញ្ចេញឈ្មោះគេគេបង្កើតក្រុមគេនោះហ្នឹងហើយ គេបង្កើតស្ថាប័នគេនឹងបានគេចង់លុបបំបត្តិណាឯកណាថាឯងសួរអញ្ចឹងមិនត្រូវទេអ្នកដែលពាក់អាវខអញ្ចឹងអញ្ចឹងហ្នឹងគឺគ្រូតែមួយទេគ្រូដូចគ្នាហ្នឹងហ្នឹងហើយគាត់គេបំបែកទៅជាសាខាហើយគេលំអិតមិនលំអិតអីមិនដឹងទេយើងអនុវត្តទៅតាមបទវិដកណាប្រាប់គេអញ្ចឹងវាជាបទពិសោធន៍មួយល្អដែរតែយើងជួបហើយ ខាងប្រចាំប្រទេសចាប់អារម្មណ៍ខ្លាំងហ្មងបងគ្រូណាទៀតចាប់អារម្មណ៍ខ្លាំងហ្មងពីព្រោះលទ្ធផលដែលបានមកពីការបដិបត្តិហ្នឹងវាបានផលច្រើនឡោះគេចាប់អារម្មណ៍ហ្នឹងណាណាអឺខ្ញុំកណាភ្ញាក់ផ្អើលមែនទេយើងយើងមិនបានលបប្រឡូកច្រើនអញ្ចឹងយើងដឹងតែក្នុងរយៈពេល2ខែផ្លាយនេះ ធ្វើដំណើរច្រើនតាមជើងយន្តហោះនោះម្លោះហើយអ្នកជិះយន្តហោះមានអ្នកស្រាវជ្រាវមានអ្នកធ្វើការពីកន្លែងមួយទៅកន្លែងមួយនឹងច្រើនដែរណាអញ្ចឹងជួបគ្នាទៅមានការចាប់អារម្មណ៍ច្រើនណាអូខេហ្នឹងហើយខ្លះគាត់ជួប3ដងហើយនៅនៅថាប់ជើងយន្តហោះហ្នឹងគាត់ហោះតាមដូចយើងដែរតាមមើល ចេះតែទៅជួបរហូតណាជួបមាន2នាក់ជួបគាត់3ដងណាអូខេឥឡូវគុណចាស់យើងមើលទៅខាងខេត្តកំពតអត់ឃើញចូលមកប្រហែលជាមានបញ្ហាអាកាសធាតុអីមិនល្អយ៉ាងម៉េចឥឡូវយើងមើលក្នុង comment ទីសិនយើងមិនបាច់ភាសាអីច្រើនយើងដោយសារតែយើងជួបខានជួបគ្នាយូរ ហើយយើងពិភាក្សាគ្នាទីពីនេះពីនោះខ្លះអំពីទស្សនវិជ្ជាទូទៅនៃការចូលរួមប្រជុំអគុណចាស់ផងហើយនឹងបានធ្វើបណេចរជុំវិញពិភពលោកផងអញ្ចឹងទៅមានរឿងរ៉ាវខ្លះដើម្បីយកមកបង្ហាញជូនប្រិយមិត្តរបស់យើងស្ដាប់កម្សាន្តហ្នឹងវាញញោមក៏ចូលចិត្តស្ដាប់ដែររឿងពោរៀបរាប់ពីនេះពីនោះទៅវាធ្វើឲ្យមានពីក្រីរំភើបទៅទៀតបាទ លោកកាសុតសាទគាត់ថាខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំគុណចាស់ទាំងពីរព្រះអង្គតើព្រះអង្គទាំងពីរសុខភាពសុខសុខព្រះអង្គសុខសប្បាយយ៉ាងណាទេយ៉ាសុខសប្បាយជាទេអូអូលោកលោកសុតសាទនិងបេះដូងខ្មែរហើយនឹងសុតសាទនឹងគាត់សុំចូលជាសមាជិកអឺថាព័ន្ធ សហព័ន្ធហ្នឹងហើយប្រហែលចង់មានបំណងចង់ជួយឧបត្ថម្ភខ្លះផងខ្ញុំកណា5គាត់ថាឲ្យតាក់ទងជាមួយនឹងលោកតាំងសារៈតាំងសារៈហ្នឹងមិនដឹងគាត់បានតាក់ទងហើយនៅមិនដឹងថាតាក់ទាត់បានបងតាំងសារៈហ្នឹងអត់ព្រមលើកទូរស័ព្ទយ៉ាងណាហើយអូខេឥឡូវមកជួបលោកខេងហួតវិញលោកខេងហួតថា សូមពលរដ្ឋខ្មែរក្រមកុំភ្លេចស្រុក នៅក្រៅស្រុក និង ក្នុងស្រុកអីអេតាមដានសារព័ត៌មាន ក្រៅស្រុកហើយនឹងក្នុងស្រុកឲ្យបានច្រើនបាទសំខាន់ណាស់ហើយកុំភ្លេចនិយាយ តែភាសាខ្មែរយើងដើម្បីរក្សាតតញ្ញនរបស់យើងអឺឲ្យជនជាតិខ្មែរឲ្យឲ្យគង់វងឲ្យដើមឲ្យបានគង់វងផងកុំឲ្យយួនឆ្លៀតឱកាស បានកុំភ្លេចចូលទៅជួយ share អគាត់ស្នើឲ្យជួយ share ទៅកាន់មិត្តអាសាអាសាអាសាសំណងពណ៌ណាឲ្យជួយ share ហ្នឹងគាត់មានម្ដងល្អណាពុកប៉ែនឈុលអរគុណអឺយានមណាតសួស្ដីពុកប៉ែនឈុលក៏ថ្លែងគុំសួរសុខទុក្ខអឺដោយសការៈពី ចម្ងាយដែរខ្មែរក្រមស៊ីដនីសូមថ្លែងគុំព្រះអង្គទាំងពីរដែលយកទឹកប្រដាក់សង្គមជាតិនិងសាសនាខ្មែរក្រមអរគុណ បាទលីបរៃហេងហួតទៀតសូមពរដ្ឋខ្មែរក្លាហានឡើងយកលោកថាច់ញឹកធ្វើជាគំរូព្រោះលោកថាច់ញឹកតស៊ូបានសម្រេចនៅលើដីរបស់គាត់ជាគំរូស្រាប់សាធុអមតាសម្រេចទេលោកថាច់ញឹកនៅឡើយមិនតាន់សម្រេចទេដល់ជាយកដីអស់ហើយប៉ុន្តែគាត់នៅមានភាពក្លាហានបាទត្រីសោះស្គាល់អឺសូមអរគុណគឺមុថា ខ្ញុំវត្តថាខ្ញុំកណាស្វាគមន៍ព្រះអង្គទាំងពីរពីចងាយសួរសុខទុក្ខអឺគឹមសខនក៏សុខបាយគឹមសខនលោកខេងហួតសូមពលរដ្ឋខ្មែរក្រមកុំចោលវត្តព្រោះវត្ត ជាថ្នាលបណ្ដោះវិជ្ជាជីវៈអប់រំយើងឲ្យបានដើរលើផ្លូវល្អមានរឿងអីត្រូវសាមគ្គីរត់ទៅរកជួយគ្នាឲ្យបានច្រើនអ្នក ក៏ប្រទេសយើងរងមមដោយសារប្រជាពលរដ្ឋមានសាមគ្គីគ្នានិងចេះជួយគ្នាទៅវិញទៅមកសាធុសាធុថែមទៀតមានតែចំណេះវិជ្ជាជាគ្រឹះឆ្ពោះទៅរកការទៀមទាត់ទឹកដីឲ្យយើងយើងគិតរឿងសັດសិនណាលោកគាត់យើងគិតរឿងសិទ្ធិយើងជាបឋមព្រោះបច្ចុប្បន្នយើងយើងមិនទាន់មានសិទ្ធិគ្រប់គ្រាន់ទេគេបូតយកពីយើងទៅគេគេដណ្ដើមយកទៅ សិទ្ធនឹងជាសិទ្ធរបស់យើងទេគ្រាន់តែរឿងយើងប្រើប្រាស់វាអត់ត្រឹមត្រូវតែប៉ុណ្ណឹង យើងមានអំណាចប្រើប្រាស់ហើយហើយ សិទ្ធជាជនជាតិដើមសិទ្ធិពេញលេញនៅក្នុងការអនុវត្តនៅបេណីសាសនាទំនៀមទម្លាប់ភាសាអីរបស់យើងសពគ្រប់បែបយ៉ាងហ្នឹងនឹងទៅយើងឈានចូលទៅដល់គឺថាពីដំដើមពីដំបូងទី គឺយើងទម្លាក់ចុះនៅ អាណានិគមផ្នែកវប្បធម៌សិនណា ណាធ្វើអាណានិគមវប្បធម៌គេធ្វើអាណានិគមខួរក្បាលយើងនេះណាដោយលោកឃឹមឃឹមពីថ្ងៃមិញខ្ញុំកណានៅក្នុង VOKK មានថ្លែងបន្ថែមទៀតពីព័ត៌មានចាំបាច់មួយចំនួនដើម្បីពង្រឹងស្មារតីឲ្យមានជាបន្តបន្ទាប់នោះលោកឃីមឃីមគាត់ថាគេដោះយកអាវយឺតយើងបានមែនដោះយកបានតែអាវទេមិនអាចយកបេះដូងបានទេ អញ្ចឹងរឿងល្អរឿងសាធុមួយប៉ុន្តែខ្ញុំប្រគុណណាឃើញកិច្ចការមួយចំនួនដែល ដែលគេវាយចូលនៅខួរក្បាលរបស់យើងហ្នឹងបងគ្រូណាហ្នឹងធួនអាហ្នឹងអឺវាយចូលខួរក្បាលយើងយ៉ាងម៉េចនៅលើភាសាអឺព្យាយាមបំបត្តិដោយកន្លែងណាកន្លែងណាគេបំបត្តិបានហើយជាប្រដ្ឋឬមួយ ប្រសង់ចោះចាញ់គេទម្លាក់នៅការតស៊ូរបស់ខ្លួនចោល អញ្ចឹងអាចបាត់បង់នៅ ភាសានិយាយអាចបាត់បង់នៅភាសាអក្សរសាស្ត្រមួយចំនួនប្រពៃណីឃើញកម្រើគ្រប់តកន្លែងទេព្រោះអោខោវាអត់ចេះនិយាយទេគ្រាន់តែវា អាចបង្ហាញបានមួយចំណែកណាដែរថាមិនអត់សោះទេគ្រាន់តែវាវាមិនអាចពង្រីកអីទៅវិញឆ្ងាយទៀតបាន ដែលពង្រីកទៅជាវែងឆ្ងាយទៀតបានហើយថេបានយូរគឺគឺណែបញ្ញា ភាសាហើយនឹងអសរសាស្ត្រនៅក្នុងខួរក្បាលរបស់យើងនឹងនៅក្នុងចិត្តនៅក្នុងគួងចិត្តរបស់យើងនឹងមានអនុងបើយើងចេះអក្សរយើងចេះភាសាហើយយើង ស្គាល់វប្បធម៌របស់យើង ច្បាស់លាស់យើងស្គាល់ប្រវត្តិសាស្ត្ររបស់យើងច្បាស់លាស់ទៅអាយុរបស់វប្បធម៌អាយុរបស់ ប្រជាសាស្ត្រហ្នឹង នៅវែងឆ្ងាយទៅបានណាហើយបើអោខោគ្រាន់តែកាលណាយើង ស្លាប់ឬមួយយើងគេបូតយកពីយើងយកទៅដុតចោលអស់ហើយប៉ុន្តែមនុស្សម្នាក់ម្នាក់មានតម្រេះវិជា មនុស្សម្នាក់អាចពង្រីកអាចបញ្យល់ទៅឲ្យ អ្នកដតីទៀតបាន ដឹងច្រើនគ្នាទៀតហើយដល់ដល់ដឹងច្រើនគ្នាទៅអ្នកដែល យើងបន្តបណ្ដោះបណ្ដាលទៅនឹងគេបន្តទៅទៀតទៅ ព្រោះមនុស្សតែកណាចេះមិននៅស្ងៀមទេ មានការពេញចិត្តមានការស្រឡាញ់មានការភ្ញាក់រលឹក ស្នេហាជាតិទៅ គឺថាគាត់ចាប់ផ្ដើមពីដំបូងទី គឺគាត់ថែរក្សា ភាសាហើយនឹងអក្សរសាស្ត្រនឹងឯងមុនគេហើយបានគាត់ចាប់ផ្ដើមគិតទៅដល់សាសនាបានគាត់ចាប់ផ្ដើមគិតទៅដល់ប្រពៃណីកម្រើកប្រពៃណីត្រឡប់មកវិញ ប្រសិនណាបើសិនគ្មានអក្សរសាស្ត្រគ្មានភាសាច្បាស់លាស់ទេ ចូលទៅស្រាវជ្រាវវប្បធម៌ហើយអត់ចូលទៅស្រាវជ្រាវនៅប្រពៃណីដែលកប់បាត់ជ្រៅជ្រៅពីដើមមកហ្នឹងឬមួយបន្ទូលព្រានបដៅរបស់សម្មាសម្ពុទ្ធឲ្យដោយសំជាក្លឹមសារពុទ្ធប្រកបរបស់ពុទ្ធសាសនានោះអត់មានទេអញ្ចឹងជំហានដំបូងដោយទូលព្រះអង្គគ្រូពីដើមយើងចាប់ផ្ដើមពីប្រសងទៅ ចាប់ដើមពីប្រសង់យ៉ាងណាមកពីប្រសង់ជាកន្លែងដែលជ្រុនចរាគាត់យល់រវ័នទៅផ្ញើទុកនឹងអស់ណាចេះតែនិយាយរឿងនឹងអញ្ចឹងមកពីដើម្បីឲ្យបងប្អូនយើង បានជ្រាបកាន់តែច្បាស់គឺថាចាស់ទុំរបស់យើងយករបស់របរជាគេមរតកវប្បធម៌របស់យើងទៅផ្ញើទុកក្នុងវត្តហើយបើប្រសង់ទាំងអស់មិននាំគ្នាថែទាំទេមិននាំគ្នា គិតគូរភ្ញាក់រលឹកឡើងទេតស៊ូមតិឲ្យច្បាស់លាស់ទៅតាមយៈប្រព័ន្ធច្បាប់យើងមិននិយាយពីតស៊ូខុសច្បាប់ទេហើយឲ្យមានសេចក្តីថ្លៃថ្នូរទន់ភ្លន់ប្រកបដោយបញ្ញាជ្រាលជ្រៅពូបញ្ញាព្រះអង្គគ្រូបញ្ញាឈ្មោះថាជនមានបញ្ញា គឺជាអ្នកដែលរំដោះខ្លួនឲ្យផុតអំពីអំពើបាបផុតអំពីការធ្វើទុកបុកម្នេញទើបហៅថាជាបុគ្គលមានបញ្ញា ព្រោះហេតុនោះហើយរំលឹកពាក្យបញ្ញាដដែលស្ដេចបាទនឹងដើម្បីរំដោះរំដោះរបស់យើងណាណាហ្នឹងវា ជា សំខាន់ពីពួកបញ្ញាវាជាអាវុធដែលយើងធ្លាប់សារនិយាយនោះទេព្រោះណាណាហើយអាចរំដោះយើងឲ្យផុតពីទុក្ខភ័យទាំងឡាយបង គ្រូណាណាទេណាអឺអីណដ្ឋិបញ្ញាសមាភិគ្មានពលឺអ្វីស្មើដោយពលឺបញ្ញាទេ បញ្ញាហ្នឹងមើលធ្លុះអលោកទាំងទាំង3ហ្នឹងរហូតដល់ឆ្លងផុតអំពីលោកហ្នឹងគឺដល់លោកកតរៈបើខ្វះបញ្ញាយើងមិនអាចឆ្លងផុតអំពីលោកទាំង3ហ្នឹងបានទេយ៉ាងណាមិញក៏វាមៀឬក៏ព្រះអង្គកັບចាត់មៀបានដោយសារបញ្ញាតាគូណាពេលដែលពួកមៀហ្នឹងបានមកយាយីព្រះអង្គលោកច្បាស់លាស់ជាមួយនឹងបញ្ញារបស់លោក អូខេឥឡូវគុណចាស់បន្តកណាតាក់តងខាងកពុបន្តិចហើយយើងនឹងចូលក៏ឲ្យកត់ចូលក្នុងមុតទៀតហើយនិយាយពីរឿងបញ្ញានឹងបន្តិចទៅបញ្ញានឹងវាចេញមកបានគឺអាស្រ័យការព្យាយាមព្យាយាម ខំប្រឹងសិក្សាខំប្រឹងសិក្សាស្រាវជ្រាវខ្ញុំកណាគិតគូរឃើញថាយើងជាទូទៅ នៅក្នុងផ្នែកប្រសង់យើងផ្នែកពុទ្ធសាសនានេះ អឺគួរកប់3កុំធ្វេសប្រហែសពីព្រោះអ្វីអ្វីទាំងអស់យើង គឺជាគំរូ យើងទទួលបានការឧបត្ថម្ភអឺមានអាហារភោជនមានគ្រឿងសម្ពត់សម្ពត់ការសាវពណ៌ដើម្បីស្លៀកពាក់មានទីកន្លែងស្នាក់នៅមានកលៀនភេសជ្ជៈគឺថ្នាំសង្កូវអីព្យាបាលរោគសាស្ត្រ សប្ថ្ងៃហ្នឹងបច្ច័យ4របស់យើងហ្នឹងគឺអាស្រ័យជាពុទ្ធបរិស័ទខ្មែរក្រោមជាញាត ជាសាលោហិត ជាឈាមជរវិជាសាស្ត្រតែមួយរបស់យើងគាត់ខិតខំតាំងថែទាំតអំពីចដូនចតាជាទួត ជាលួតជាលៀតរបស់យើងនឹងមកឲ្យច្រើនតំណណាមកហើយមកឲ្យយើង នៅសប្តាហ៍នេះយើង មានលទ្ធភាព អាចឈរនៅក្នុងវត្តអារាម យើងមានទីស្នាក់នៅ ក៏ដោយសារការផ្គត់ផ្គង់លោករងបេះពីមាត់ពង្រត់ពីករបស់ពួកគាត់ មកទៅយើងរស់នៅបានសុខសប្បាយយើងមានអឺលទ្ធភាពអាចសិក្សាបាន មានពេលវេលាគ្រប់គ្រាន់សម្រាប់ ពិចារណារកថតដើម្បីឲ្យកើនបញ្ញារបស់យើងហើយសូមមេត្តាយកបញ្ញានឹងទៅប្រើនៅក្នុងនៃពង្រឹងហើយនឹងថែទាំគេមរតកដែលដូនតាគាត់ប្រាថ្នា ខ្ញុំកណាគិតថាបច្ចុប្បន្ននេះយើងទទួលបានណាគឺជាការយល់សប្តិរបស់ចដូនចតា យើងនឹងឯងប្រសិនបើចដូនចតាយើងគាត់មិនមាន ការយល់សប្តិទេគាត់មិនមាន dream ទេថ្ងៃនេះយើងមិនទទួលផលនឹងទេមកពីមកពីតាគាត់មានមានការយល់សប្តិមានបំណងប្រាថ្នាវែងឆ្ងាយរបស់គាត់នឹងបានគាត់ខំប្រឹងកសាងវត្តអារាមទៅតាមគ្រប់កន្លែងហ្នឹង ពីពី7ទៅ600វ៉ាត់រហូតដល់ឥឡូវនៅធ្លាក់ត្រឹម400ជាងល្បាក់ល្បាក់តែ500ហ្នឹងអញ្ចឹងយើងយើងគួរកប់បីពង្រីកថែមឥឡូវវត្តរបស់មហាយានប្រសង់យួន គេរីកកាន់តែច្រើនដល់រួចចិត្តក៏ប៉ុន្តែរដ្ឋអំណាចយួនហ្នឹងគឺទៅតែប្រកាន់ពូជសាសចំពោះខ្មែរយើងអញ្ចឹងគៀបរដ្ឋបတ်យើងមិនអោយរៀនបានដោយសេរី រៀនរៀនតែត្រឹមកម្រិតណាដែលធ្វើឲ្យយើងមិនអាចយល់ដឹងបញ្ញាចាក់ឆ្លុះទៅដល់កិច្ចការស្រាវជ្រាវនៅ ក្នុងក្បួនពីបរមបរានរបស់យើងមកបាន ព្រោះហេតុនោះហើយមិនយើងចោតប្រកាន់រដ្ឋយួនរដ្ឋអំណាចវៀតកុំនេះវៀតណាមនឹងគឺថា មានការប្រកាន់ពូជសាសន៍ដោយដោយដោយចំហអញ្ចឹងម្ដងការមើលឃើញរបស់យើងនឹងគឺមើលឃើញជាក់ស្ដែងអ្វីបាត់ថាគេបន្តបោកបញ្ឆោតបន្តដោះស្រាយគិច្ចវេះ ទៅតាមល្បិចពឹសពុលរបស់គេជាមួយនឹងបរទេសជាមួយនឹងអង្គការសហប្រជាជាតិក៏ដោយក៏ប៉ុន្តែយើងនៅតែព្យាយាម លើកផុសតាងជាក់ស្ដែងជាច្រើន ដែល បញ្ជាក់ថារដ្ឋវៀតណាមនឹងគឺថាបង្ខិតបង្ខំធ្វើបាបយើងឥឡូវលិខិតជាក់ស្ដែងមហាយានយួនហាមបដិសេធមិនទទួលសល់សង្ឃទេវៀតនេះគឺជាការអំពើបាប ធ្ងន់ធ្ងរដែលប្រសង់មហាយានយួនហ៊ានចេញទៅការមិនដឹងដឹងខ្លួនឯងបួសខុសនិកាយគ្នាខុសប្រជាសាសគ្នានិយាយភាសាខុសគ្នា ហើយហ៊ានមកពពៀអំពៀនប្រសង់ខ្មែរយើងយ៉ាងដូចនេះនេះ គឺជាការដែលយើងមិនអាចទទួលយកបាន ហើយយើងត្រូវតែតស៊ូរឿងនឹងឲ្យតល់តែទទួលបានជ័យជំនះពីព្រោះពលឺចាប់ដើមហើយឥឡូវ និយាយត្រឡប់មកវិញពីចដូនចតារបស់យើងគាត់មានការស្មើសម័យស្មើសម័យថាថ្ងៃមួយកូនចៅរបស់គាត់នឹងយល់ដឹងច្បាប់នឹងយល់ដឹងថាស្អីដែលគាត់យកទៅទុកក្នុងវត្តគាត់ខំប្រឹងកសាងពោជនីយដ្ឋាននេះដើម្បីឲ្យយើង បានមើលឃើញថានេះហើយគឺជារបស់ខ្មែរអឺនេះហើយគឺជាវប្បធម៌ខ្មែរដែលគាត់យកទៅផ្ញើទុកផ្ញើប្រសង់ឲ្យជួយថែរក្សារហូតបន្តសប្តាហ៍ថ្ងៃហ្នឹងវត្តខ្លះនៅមានថែរក្សាដូចវត្តស្រីកណ្ដាលអញ្ចឹង ថែរក្សាទូកសម្រាប់បរិជាកសាលនៅក្នុងគង្គាឬមួយបដែតនៅពីមុខទូកអីចឹងលោកថែរក្សាគេសុំយកទៅថែរក្សាជំនួសលោក ថាអត់ទេកិច្ចការងារវប្បធម៌របស់ខ្មែរក្រមខ្មែរក្រមទៅដល់នងគ្នាថែរក្សាពលជំនុំចិត្តគាត់ញ៉ានឹងទុកក្នុងវត្តដូចគណៈបាននិយាយនេះគឺជាចំណុចដែលបង្ហាញអំពី បាទត្រូវហ្នឹងវាលោកមានធរតិកាហ្នឹងវាជារឿងមួយដែលយើងទាំងអស់គ្នាគប្បីគ្រប់ត្រូលនៅកំណត់របស់លោកហ្នឹងពីព្រោះលោកមានកំណត់ល្អមែនទែនដល់លោក ថាអាហ្នឹងដោយគុណចាស់បានលើកឡើងថា ការយកមកទុកនៅក្នុងវត្តហ្នឹងគឺជាគេរត់គេមរតកវប្បធម៌របស់យើងទេណាកាលណាដែលយើងយកឲ្យវាបានន័យថាយើងឲ្យនៅសម្បត្តិដល់មហាសាលឲ្យពួកគេណាទទួលផលសម្បត្តិវប្បធម៌ទៅឲ្យគេ ទោះបីមាសប្រពន្ធទូកនឹងក៏អត់ស្មើដែរមានតម្លៃមិនស្មើទេបងគ្រូពីព្រោះរបស់នឹងយើងហោមិនបានតើហើយមាសពេជ្រអីយើងនៅរកបានប៉ុន្តែរបស់នឹងតែចេញ ផុតពីយើងយើងរកលេងបានអញ្ចឹងហើយតាទៅក្នុងដៃរបស់គេគេចង់វិលទៅកន្លែងណាក៏ស្រែងគេគេចង់ដូរក្បាច់រចនាអីក៏ស្រែងគេដូចជាគាត់ចាប់មួយកោតសរសើរខ្ញុំមិនថាកោតសរសើរហ្មង គាត់តែមានដឹងអំពីលែងវត្តសម្បូររាំងសីហ្នឹងត្រូវបានឲ្យគេចូលដាក់ចូលក្នុងបេតិកភណ្ឌហ្នឹងយ៉ាងហ៎ម្ល៉េះហើយយើងត្រូវនៅក្នុងនៅក្នុងកណ្ដាប់ដៃរបស់គេកាលណាដែលយើងត្រូវការជួសជុលត្រូវការអីគេបានទទួលផលពីគេឃើញហ៎ដោយសារតែយើងយកដាក់ហ្នឹងហើយគេថែទាំហ្នឹងហើយថែទាំបើយើងតវ៉ាទៅគេថែទាំយើងតវ៉ាទៅគេថែទាំ ឥឡូវគេសុំចូលមកជួយអាកន្លែងណា ដែល យើងកំពុងកសាងកម្លាំងរបស់យើងនោះបាទប៉ុន្តែធនធានមនុស្សគុណមើលមើលដែលគុណយើងយើងដែលគុណយើងយើងនៅវត្តបេងដើងនេះធ្វើការជាមួយរដ្ឋអំណាចនឹងបំរើឲ្យភ័យព្រួយបារម្ភអីពីដើមព្រះអង្គស៊ូស្វត់ស្វាញដែរប៉ុន្តែដល់ពេលដូចថា ព្រះអង្គចូលវ័យចាស់ចរាតិចទៅស្មារតីអន់ថយអញ្ចឹងទៅវាទៅជាធ្វើការងារដែលมันជា ប្រយោជន៍មកឲ្យប្រជាប្រដ្ឋយើង តែឥឡូវដល់ព្រះអង្គអាពាតអង្គអាពាតអ្នកណាដែលខំប្រឹងជួយព្រះសង្ឃព្រះសង្ឃនៅវត្តនឹងពុទ្ធបរិស័ទនៅចំណោះជើងវត្តនឹងឬមួយពុទ្ធបរិស័ទនៅតាមចំណោះជើងវត្តផ្សេងៗទៀតដែលធ្លាប់រាប់អានឆ្លាញ់ព្រះអង្គ ទៅជួយមើលថែទាំជំងឺរៃអង្គាសថាវិការគ្នាដើម្បីជួយបង់ថ្លៃមន្ទីរពេទ្យក្នុងពេលដែលរដ្ឋអំណាចវៀតណាម ដែលព្រះអង្គបម្រើការជាមួយនឹងរដ្ឋអំណាចវៀតណាមទៅតាមការណែនាំញុះញង់របស់គេឲ្យធ្វើបាបប្រសង់យើងតាមវត្តអារាមនានា ដោយដោយប្រការខ្លះខ្លះនោះឥឡូវ រៀបចំទាំងស្មាតូរៀបចំទាំងក្តាមឈូទាំងមេនសម្រាប់តកលសັບអក្នុងខែអនាគតនឹង ដោយ ថាវិការរបស់ខ្មែរក្រមទាំងអស់ចំណោះជើងវត្តពេកដើមនឹងជាធំធានអង្គគូសោតគូសោតដែលទទួលការចាត់ចែងហៅថាចៅតកាស្ដីទីបច្ចុប្បន្នហ្នឹងគឺថាទទួលរ៉ាប់រងទទួលសុខទុក្ខ ចាត់គ្នាថែទាំគៀសរៃថាវិការ ដើម្បីទៅជួយអបថំដល់ការជាបាលជំងឺហ្នឹងឯងនឹងអញ្ចឹងហើយមើលឲ្យឃើញប្រជាប្រជាបរតទូទៅអឺមន្ត្រីសង្ឃទូទៅដែល កំពុងតែបំរើ ដោយភ័យខ្លាចហើយស្រឡាញ់បនស័កដែលគ្មានគិត ពីវិជាសាស្ត្ររបស់ខ្លួនឯងគឺថា យើងមានសិទ្ធិការពារប្រជាប្រដ្ឋយើងយើងមានសិទ្ធិថែទាំនៅសិល្បៈអសរសាស្ត្ររបស់យើងដោយបាន ត្រឹមត្រូវយើងមានសិទ្ធិសេះថែរក្សាសាសនារបស់យើងឲ្យគង់វង្សអសរសាស្ត្រភាសារបស់យើង គឺថានៅតែនិយាយភាសានឹងទេបើយើងមិននិយាយភាសានឹងគឺថាយើង អាចប្រឈមជាមួយនឹងបញ្ហាក្នុងថ្ងៃអនាគតដោយដាច់ខាតចឹងហើយឥឡូវអត់យូរទេ ពីព្រោះគេឈានចូលជ្រៅឈានចូលជ្រៅប្រសង់ សំណាក់និស្សិតក្មេងៗជំនាន់ក្រោយ ដែលទៅចេញ ពីសាកលវិទ្យាល័យដែលទៅចេញពីវិទ្យាល័យឬមួយសាលាបល័យសាលាបល័យជាន់ខ្ពស់នៅក្នុងប្រទេស និងក្នុងក្រៅក្រៅប្រទេសហើយសាលាសមាធិបាសនាវិបស្សនាធុរៈគន្ធធុរៈអីក៏ដោយ គឺថាចូលរួមរួមដៃគ្នា ដើម្បីថែទាំកសាង ខឿនសាសនាពង្រឹងនៅ ពុទ្ធអវាទរបស់សម្មាសម្ពុទ្ធជាភាសាខ្មែរនឹងឲ្យគង់វង្សហើយយើងខំបង្រៀនដល់ថ្ងៃនេះងាកនេះខ្ញុំគណាបាន ទទួលពាក្យត្អូញត្អែពីជាប្រដ្ឋខ្លះដែលគាត់មានបជនមានអាយុ40ជាងឬមួយ30ជាងហ្នឹងគាត់ត្អូញត្អែពីរឿងគាត់អត់ចេះអក្សរគាត់អត់ចេះអក្សរខ្មែរហ្នឹងឥឡូវគាត់ពិបាកពិបាកចិត្តរបស់គាត់ ហើយគាត់ថាកូនក្មួយនៅឯសពរបស់គាត់ហ្នឹងមិននិយាយដល់រឿងចេះអក្សរសូម្បីតែនិយាយនឹងលេខភាសាយួនពាក់កណ្ដាលហឹមកូនក្មួយរបស់គាត់ហ្នឹងហ្នឹងហើយគាត់បង្ហាញនៅសេចក្តីបារម្ភយ៉ាងជាក់ស្ដែងអញ្ចឹងអានឹងហើយបន្តធ្វើប្រហែលៀបនឹងអត់បាន ទេខ្ញុំកណា ជូនយោបល់ឲ្យអង្វរប្រជាប្រដ្ឋយើងមេត្តាងៀបខ្លួន បែរមុខត្រឡប់មកវប្បធម៌របស់យើង លោក Philip Tyler គាត់បានធ្វើសេចក្តីថ្លែងការណ៍នៅអឺកិច្ចប្រជុំរបស់សហព័ន្ធនៅស្ថាប័នអាគាររបស់ព្រឹទ្ធសភានៃប្រទេសបារាំងលោក Philip Tyler គាត់បានថ្លែងថាយុវជនរបស់ខ្មែរក្រមបាន បែកខ្នងដាក់វប្បធម៌របស់ខ្លួនយ៉ាងច្រើន នៅតែបន្តិចបន្តួចទេដែលខំប្រឹងចូលរួមថែទាំភាកច្រើនឃ្លាតឆ្ងាយពីភូមិស្រុកទៅធ្វើការនៅឆ្ងាយហើយអត់មានចិត្តស្និទ្ធជាមួយវប្បធម៌របស់ខ្លួនគាត់ថាកំពុងតែបែរខ្នងដាក់វប្បធម៌របស់ខ្លួននេះគឺជាសេចក្តីព្រួយបារម្ភរបស់គាត់ដែលគាត់បាន មើលឃើញក្នុងការស្រាវជ្រាវអឺទឹកដីកម្ពុជា ក្រោមហើយនិងប្រជាជនជនជាតិដើមខ្មែរក្រោមដែលកំពុងរស់នៅក្នុងទឹកដីរបស់ របស់ខ្លួនដែលទៅគ្រប់គ្រងដែលទៅដាក់ធ្វើអាណានិគមពីលើ ដោយ រដ្ឋអាណានិគមទី1នេះ ពីដើមមិញយើងនៅតែមានការតស៊ូគ្នាជាប់ជាប្រចាំប៉ុន្តែ ពេលនេះរដ្ឋអាណានិគមនេះបានប្រើអំពើខុសខើពុះពុលចង់បំផ្លាញនៅអក្សរសាស្ត្រនិងវប្បធម៌របស់ខ្មែរក្រោមដោយគេធ្វើមិនអោយយើងឃើញរូបភាពច្បាស់លាស់ទៅតាមល្បិចទៅតាមវិធីបោកបញ្ឆោតរបស់គេទៅលើភ្នែកអន្តរជាតិ ចឹងអ្នកណាដែលជាអ្នកត្រូវតាមដានមើលរឿងនឹងឃើញឲ្យច្បាស់ហើយថតបង្ហាញនៅផុសតាងដែលគេមានបំណងបំផ្លាញនៅ អក្សរសាស្ត្រហើយនឹងភាសាប្រពៃណីវប្បធម៌របស់យើងនេះណាគាត់បីត្រូវតែគាត់ឡើងភ្លាមចាប់ដើមធ្វើការនឹងជាបន្តអូខេអឺលោកហេងហួតគាត់ថាត្រូវដាក់ជាសម្បត្តិបេតិកភណ្ឌជាតិបានប្រសើរណាអង្គម្ចាស់ អាតាមពិតយើងមិនមែនបេតិកភណ្ឌជាតិរបស់យើងណាបើជាតិរបស់យួនយួនវាយកទៅដាក់ជាតិរបស់វាតាវាយកវត្តខ្មែរហ្នឹងវាទៅដាក់បេតិកភណ្ឌជាតិរបស់វាវថាហ្នឹងវាជាសម្បត្តិរបស់ពួកវាដូច្នេះអាហ្នឹងវាមិនល្អប្រសើរហ្មងនេះសម្រាប់ខ្មែរក្រមយើងយើងវាយកទៅដាក់អាហ្នឹងយកដាក់ខ្លួនឯងយើងអាហ្នឹងបានវាជាតិរបស់យើងយើងគ្រប់គ្រងដូចជាដូចជាដូចជាបើ បណ្ណាអីគេហៅសារមន្ទីរនៃខេត្តប្រតិពាំងអញ្ចឹងយើងកិនរបស់ខ្មែរប៉ុន្តែគេទទួល ផលបានពីយើងឧទាហរណ៍ដែលចូលទស្សនាគេទទួលសម្បត្តិពីយើងពីគេ ពីទិញសម្បត្តិទៅចូលគេទទួលយកអាលុយចំណូលហ្នឹងយកចូលរត់របស់គេហ៎បាទលុយរត់យកអស់យកអស់ណោះវាអត់បានផលចូលខ្មែរក្រមហើយអញ្ចេះទៀតបាទអឺសារមន្ទីរផ្សេងផ្សេងហ្នឹងគឺថាជា ជារបស់ប្រជាជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងហើយថែទាំរបស់ពួកគេហ្នឹងហើយវាអញ្ចឹងហ្នឹងហើយយើងភាកច្រើនយើង ថែទាំដោយទ្រព្យសម្បត្តិដោយកម្លាំងញើសឈាមរបស់យើងប៉ុន្តែយួនទទួលផលដូចថែរក្សាខំប្រឹងអមទូកអញ្ចឹងយើងជជែកគ្នាពីរឿងកម្មវិធីអមទូកហ្នឹងថ្ងៃនេះអឺជំរាបគេព្រះអង្គគ្រូដែរ កម្មវិធីអំទូកហ្នឹងគឺថាយើងបណ្ណាបានសម្ភាសដោយផ្ទាល់ទុកជាឯកសារប្រហែលជាជិត2ម៉ោងមួយចាស់ទុំពីរវិន័យនៅស្រុកអំទូកហ្នឹងហើយជាពិសេសដៃគុណលំខៃហ្នឹងហើយគាត់ជាអ្នកចាត់ចែងកម្មវិធីអំទូកនឹងច្រើនលើកច្រើនសារនៅកម្ពុជាក្រមយើងហ្នឹងណាណាណាសម្ភារពីលោកអស់របៀបអឺ ការថែទាំទូកការរៀបចំទូកហើយនឹងការអមនឹងនឹងជារបៀបមួយដែលជាពេញនៃវប្បធម៌របស់យើងហើយយើងខំប្រឹងថែទាំយើងខំប្រឹងវឹកហាត់ខំប្រឹងអមតែទីបំផុតយួនប្រមូលផលផលប្រយោជន៍អំពីកម្មវិធីបនអមទូក ខ្មែរយើងទាំងអស់ទៅចាយថាវិការនឹង យើងបានឃើញប្រពៃណីរបស់យើង រីកស្រស់បំព្រងម្លែតលើកញ្ចក់ទូរទស្សន៍កញ្ចក់ទូរស័ព្ទប៉ុន្តែអ្នកទទួលផលចំណេញយួនអឺណាបានឲ្យយើងប្រមាណ100លានអឺប៉ុន្តែយើងហាត់អស់ជិត1000លានវត្តខ្លះហាត់មួយខែមុនហើយហាត់សោះ60នាក់បងគ្រូណាណាមួយថ្ងៃហាត់60នាក់ហើយហាត់រាប់ខែ ចំណាយគាត់មកថ្លៃបាយហ្នឹងក៏ចូលប៉ុនប៉ុនលានដងដែរហើយទទួលបានផលបានប្រមាណ100លានមិនស្មើណាទេហើយជាមួយនឹងសមាមាត្រណាមិនសមាមាត្រជាមួយនឹងការចំណាយអញ្ចឹងរឿងអស់ហ្នឹងយើងថាទៅពិនិត្យឡើងវិញទាំងអស់គាត់ថាបកាចំពោះមុខគឺបញ្ហាទីជលអុកលុកវត្តហ្នឹង ជួលអុកឡុកទៅដល់ស្ថាប័នវត្តអារាមរបស់យើងនឹងនឹងគឺជាបញ្ហាចំពោះមុខដែលស្នើសុំឲ្យប្រសង់ទាំងអស់គ្នានឹងត្រូវរួមរួមសាមគ្គីគ្នាខំបង្ធ្វើកិច្ចការនឹងណាបងគ្រូអេអូខេឥឡូវយើងមិនឡាយបានច្រើនឥឡូវឡើងថែមទៀតឥឡូវយើងមើលលោកសេនាខាងត្បូងគាត់ចូលមកខមមិនបន្តិចថាពួកអាយុនសតថ្ងៃខំបង្វែងដាន ប្រវត្តិសាស្ត្រដោយប្រើតាមប្រព័ន្ធផ្សព្វផ្សាយ ជាភាសាយួនផង ជាភាសាខ្មែរផងនិងតាមរយៈខ្មែរក្រម ដែលមានការឆ្វេងធ្វេសប្រហែសមិនបានចាប់អារម្មណ៍ពីបងប្អូនដែលខ្មែរក្រមចំពោះការបងវ៉ែបងខ្លាអីបងខ្លាយបងខ្លាយបងខ្លាយភូមិស្រុកវប្បធម៌របស់ខ្មែរក្រមឲ្យទៅជាសំនៀងយួនឬក៏ឈ្មោះយួនអាហ្នឹងវាជារឿងមួយដែលណាយើង ប្រហែលធ្វេសដែរគាត់និយាយត្រង់ហ្នឹងប្រហែលធ្វេសគាត់តែសុំគាត់មួយចេះទេអឺឥឡូវយើង បានទទួលជំនុំពរបានទទួលការណែនាំពីអន្តរជាតិមួយចំនួនដែលគេឆ្លាញ់រាប់អានគេចង់ជួយយើងវាស្នើសុំឲ្យយើង អំពាវនាវទៅដល់ប្រជាពលរដ្ឋរបស់យើងជៀសវាងប្រើភាសាហិង្សាទាំងសំណេររបស់យើងហ្នឹងណា ណាទេហើយដូចឃើញថាអឺអាយួនចេះហើយខ្លះហៅអាចោយួនអីចឹងទៅយើងគួរគប់អីបដូបដូការប្រើប្រាស់សំឡេងរបស់យើងនឹងការសរសេរហ្នឹងឲ្យយើងហៅត្រឹមតែយួនទៅបានហើយរដ្ឋាភិបាលយួនរដ្ឋឬមួយរដ្ឋាភិបាលគុំនេះយួនអីចឹងទៅចឹងទៅបានហើយពីពោះយួនក៏ជានេះហើយបើយើងចង់ហៅវៀតណាមក៏មិនអីដែរ ប៉ុន្តែសម័យយើង ជាសម័យយួនយើងហៅយួនចឹងទៅយើងជាប់មាត់ ពីដើមមកយួនហើយហើយថាក្រោយក្រោយអ្នកណាចង់ហៅវៀតណាមក៏ហៅទៅប៉ុន្តែថាហៅវៀតណាមនោះដោយខ្មែរនៅនោះដែរវៀតណាមនឹងយួននោះចង់ចឹងបងគ្រូហៅវៀតណាមមួយនោះមកដោយ54កណាទៀត នៅក្នុងប្រព័ន្ធរបស់ social media ក៏គេបាន update ដែរនៅក្នុងប្រព័ន្ធ YouTube គេប្រាប់ហើយខែចូលខែ11នេះគេនឹង update ថាគេនឹងត្រួតពិនិត្យមើលពីភាសាការប្រើភាសានៅក្នុងប្រព័ន្ធណាបើយើងប្រើភាសាបែបហឹង្សា គេនឹងលុបចោលរបស់ channel របស់យើងណា គេនឹងមានបញ្ហាគេដាក់តនកម្មលើ channel របស់យើងបើមិនយើងមានបញ្ហាប្រើពាក្យមិនគប្បីដូចជាប្រើបងអើប្រគុណចាស់បានលើកឡើងមកអញ្ចឹងទៅគឺជាប្រើពាក្យអំពើ ហិង្សារបៀបភាសាហិង្សាគេនឹងលុបចោល channel របស់យើងយើងមិនអាចផ្សព្វផ្សាយបានទៅដល់ដែនដីកម្ពុជាក្រនរបស់យើងទៅបើយើងប្រើពាក្យក្នុង comment ក៏ដោយក្នុងអីក៏ដោយណាណាបាទអញ្ចឹងខ្ញុំកណាសូមអង្វរសូម សូមជូនឲ្យជាកំណត់នឹងទៅបងប្អូនប្រជាប្រដ្ឋយើង ទាំងប្រសង់ទាំងកុហកសូមមេត្តាបដូរអេរិយាប័តនឹងទៅ យើងដឹងយើងដឹងថា ការឈឺចាប់នឹងហើយដែលធ្វើឲ្យយើងភ្លាំងភ្លាត់ម្ដងម្ដងហើយអាភ្លាំងភ្លាត់នោះវាคล้ายទៅជាឱកាសមួយដែលគេអាចអឺតស៊ូមតិជាមួយយើងវិញបានណាគេគឺថាគេខុស កំហុសរបស់គេប៉ិនភ្នំប៉ុន្តែកំហុសយើងតូចមួយទេប៉ុនសរសៃសក់ឬមួយ ប្រុនកប់ស្រូវអញ្ចឹងទៅក៏ជាបែបប្រតិបាលគឺខុសដូចគ្នា ថាឥឡូវអ្នកនោះលួច100ដងយើងលួចម្ដងកំហុសដូចគ្នាស្មើគ្នាឈ្មោះថាអ្នក លួចដូចគ្នាបងគ្រូតើហើយអឺគេខុសប្រហែលហើយគេអាច គេអាចប្តឹងមកយើង បានទៀតអញ្ចឹងអញ្ចឹងដូចជាការតស៊ូរបស់យើងបើសិនណាបើសិនណាយើងឲ្យកំផឹងនឹងជិះជាន់យើងខ្លាំងពេកការតស៊ូរបស់យើងនឹងក៏មានឧបសគ្គច្រើនដែរអូខេអញ្ចឹងខ្ញុំកណាក៏សូមអង្វរកហើយយើងប្រើការតស៊ូរបស់យើងនឹងឲ្យមានលក្ខណៈទន់ភ្លន់ត្រឡប់មកវិញហើយការទន់ភ្លន់នឹងឲ្យបង្ហាញអំពី ភាពរឹងមាំទៅវិញ តាស៊ីចម្ដៅណាទន់ភ្លន់គឺជាការរឹងមាំអ្នកដែលយល់ច្បាស់ការងារអ្នកដែលហាត់ពុតចិត្តបានត្រឹមត្រូវទើបអ្នកនឹងคลายទៅជា មានអេរិយាប័ត្រប្រើប្រាស់ភាសាអីទន់ភ្លន់ទៅបាននឹងចឹងណាក្រាទៀនណែអរគុណណែលោកកាសេនាខាងត្បូងហ្នឹងបានន័យថាគាត់ចូលក្នុងគំនិតល្អដែរថាយើងគួរណាកុំកុំធ្វើប្រហែសក្នុងការប្រើភាសាដាក់ឈ្មោះកូនណា ឈ្មោះកូនឬក៏ភាសាភូមិឃុំរបស់យើងទម្លាប់ប្រើភាសាខ្មែរយើងទៅវាជារឿងមួយល្អអឺពីព្រោះថាភូមិឃុំរបស់យើងយើងប្រើ ដូចជាដូចជាផ្នោកំបុតឬក៏ផ្នោអីអញ្ចឹងទៅយើងចិត្តទៅទម្លាប់ហៅទៅកំចោលកំប្រើឃុំរបស់វាដូចជាលោកសេនាខាងត្បូងគាត់មានបំណងល្អដែរយើងអរគុណគាត់គាត់គាត់ថាគាត់ប្រើភាសាតែយួនមួយទេអាយួនមួយទេមិនល្អ ឥឡូវចង់និយាយថាបងប្អូនសូមមេត្តាកុំធ្វើប្រហែសដោយបងលោកសេនាខាត់បង បានណែនាំអញ្ចឹងគឺជារឿងមួយសំស្របមកទទួលស្គាល់អូខេឥឡូវប៉ុណ្ណឹងចុះហើយលោកអឺលោកចន្ទធីព្យាយាមចូលដែរប៉ុន្តែរទូរស័ព្ទគាត់ថ្មីគាត់ជាន់បានអឺសូភ័យទោសហើយជាគាត់មិនតាន់បានអាដាក់បានន័យថានៅក្នុងប្រព័ន្ធរបស់ YouTube យើងប្រព័ន្ធអ៊ីនធឺណិតតើតើយើងមាន ID អឺ យើងទិញទូរស័ព្ទថ្មីដល់បង្កើត ID ជា email ជាជាគេហៅ Google email ទៅបានធ្វើការចូលរួមបានអញ្ចឹងគាត់ខានជួអត់បានចង់ចាំមានបំណងចង់ជួបគុណចាស់ឥឡូវជួអត់បានឡើប៉ុណ្ណឹងចាស់គុណចាស់សូមអរគុណច្រើនដល់ប្រិយមិត្តដែលបាន ចូលរួមទស្សនាហើយនឹងចូលខមមិនច្រើនហើយមិនបានឆ្លើយឲ្យបានគ្រប់គ្រាន់សូមមេត្តាអធិស្ឋានហើយនឹងសូមសន្យាថានឹងវិលជួបគ្នាសាជាថ្មីយើងពាក់ព័ន្ធទៅក្នុង ច្បាប់ទាំងឡាយដែលពាក់ព័ន្ធទៅក្នុងសិទ្ធិមនុស្សយើងបកស្រាយមិនតាន់ចប់នៅឡើយចឹងសន្យាថាសប្តាហ៍ក្រោយយើងនឹងបកផ្សាយនៅក្នុងសារសម្ព័ន្ធគេហៅអីឧបសម្ព័ន្ធគណៈសម្ព័ន្ធដែលនិយាយអំពីសិទ្ធិមនុស្សនោះយើងមិនតាន់បានឆ្លើយតបទៅនឹងអឺយួននោះមិនតាន់ឆ្លើយតបបានគ្រប់គ្រាន់ទៅដល់អង្គការសហជីវជាតិដល់ឡើយទេចឹងសូមអរគុណច្រើនទៀតណាសូមស្វាគមន៍លាសូមចម្រើនពរលាទាំងអស់ចម្រើនពរលាទាំងអស់គ្នាសូមអរគុណចា៎អរគុណសុខភាពល្អទៀតណាចា៎